ណាជាបឋមខ្ញុំកណ្ណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដោយសេចក្តីគ្រប់ចិត្តថ្លាដល់គពងពោះរលោសូមក្រាបថ្វាយបង្គំចំពោះប្រគុណចាស់ពធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគ្រប់ចិត្តថ្លាសូមចម្រើនពរលោកលោកស្រីនាងកញ្ញាញញុំពិតបរិស័ទទាំងអស់ដែលកំពុងទទួលសនាការ live ផ្ទាល់ផ្សាយជីពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមវត្តអតនារាមទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃសៅរ៍1កើត100ខែ ខែស្រាប់ឆ្នាំឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវថ្ងៃទី12 13 13ខែកញ្ញាខែសីហាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិវិភាសាស្ដីពីសេចក្តី ប្រកាសនៃសិទ្ធិមនុស្សអន្តរជាតិឬក៏សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សហៅកាត់ថា UN UDHR គឺជាវេទិកាបដោតអារម្មណ៍ទៅលើកិច្ចវិភាសាទៅលើសិទ្ធិមនុស្សប៉ុន្តែ យើងមិនបានស៊ីជម្រៅដោយសារតែយើងទៅតែចាប់ដើមនិយាយវៀងពីនេះពីនោះសោះដើម្បីជាការប្រមូលផ្ដុំនៅព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្សឥឡូវយើងមានវាគ្មិនតែម្នាក់ដែលពីរនាក់ដែរដោយសារតែគុណចាស់វិរិយធម្មលោករវល់មិនតាន់ចូលមកដល់ យើងបានតែពីរអ្នកជជែកគ្នាសិនឥឡូវយើងផ្ដោតអារម្មណ៍ទៅលើកិច្ចភាសារបស់យើងមុននឹងចូលនឹងកិច្ចភាសាសូមអញ្ជើញស្វាគមន៍បងលីថេងតឹងសុខសប្បាយបងគណៈថ្មីគុំបងណែអឺយើងបានពីរអ្នកយើងភាសាពីនេះពីនោះដោយសារតែយើងសិភាសាទៅលើសិទ្ធិមនុស្សហ្នឹងហាក់ដូចជាយើងមានការមើលឃើញទៅនយោបាយពិភពលោកហ្នឹង គឺមហាអំណាចទាំង2ទាំង3ដែល មហាអំណាចទាំង5ទៅនិយាយថាមហាអំណាចទាំង5ហ្នឹងកំពុងតែមានការប្រឈមមុខគ្នាហ្នឹងគឺថាខ្លះក៏ទៅរំលោភទៅលើប្រទេសតូចតូច ដូចជាប្រទេសរុស្ស៊ីបាន រំលោភទៅប្រទេសតាប្រទេសយូក្រែនហើយនៅប្រទេស ចិន បានរំលោភទៅប្រទេសតៃវ៉ាន់ បានន័យថាសិទ្ធិមនុស្សហ្នឹងវាត្រូវបានធ្លាក់ចុះដោយសារតែមហាអំណាចទាំងប្រមាណដែលបានធ្វើការដែលធ្វើការរំលោភទាំងអស់ហ្នឹងទៅកាន់ប្រទេសតូចតាច ដូចជានយោបាយក៏វឹកវរទៅគ្រប់ទីកន្លែងទាំងអស់ដូច្នេះខ្ញុំអាត្មាភាពសូមឲ្យអង្គតឹងធ្វើការចាប់អារម្មណ៍ទៅលើថាតើអឺហេតុដូចបណ្ដេចបានជាពិភពលោកយើងមានការប្រែប្រួលទៅលើសិទ្ធិមនុស្សនឹងត្រូវបានធ្លាក់ចុះប្រទេសមានអំណាចមានអំណាចខ្លាំងទៅរំលោភនៅប្រទេសតូចតាចតាហ្នឹងវាសិទ្ធិមនុស្សរបស់យើងវាត្រូវបានធ្លាក់ចុះយ៉ាងណាដែរតាំងសូមសូមមើលតិចមើលបាទកណាជាបឋមថ្វាយគុំព្រះអង្គជាទីសក្ការៈនិង ទេរានុទេរៈគ្រប់ព្រះអង្គនៅលើទឹកដីកម្ពុជាក្រោមក៏ដូចជានៅលើពិភពលោកនឹងជាទីសក្ការៈផងដែរនិងប្រិយមិត្តក៏ដូចជាបងប្អូនខ្មែរកម្ពុជាក្រោមយើងទាំងអស់ជាទីរាប់អានអឺមួយរយៈខ្លីនេះក្នុងពេលវេលាដ៏ខ្លីបច្ចុប្បន្នដែលយើងមើលឃើញរយៈពេលក្រោយពី COVID-19 ចាប់ផ្ដើមហ្នឹងគឺថាយើងឃើញ ថាមនុស្សជាតិយើងទូទៅនៅក្នុងពិភពលោកហ្នឹងទទួលហានិភ័យខ្ពស់មែនទែន គឺថាมันត្រឹមតែជំងឺរាតត្បាតទៅតាមធម្មជាតិដែលកើតឡើងហ្នឹងគឺធ្វើឲ្យ ពិភពលោកហ្នឹងបាត់បង់ជីវិតមនុស្សជាតិហ្នឹងជាច្រើនលាននាក់នៅ ក្នុងពិភពលោកហើយมันត្រឹមតែប៉ុណ្ណោះទៀតសោតនៅក្នុងបច្ចុប្បន្នហ្នឹងគឺ ថាឃើញថាជីវិតរបស់មនុស្សសប្តាហ៍ហ្នឹងវាមានការហានិភ័យកាន់តែខ្លាំងចំពោះតេះតួងជាមួយនឹងកិច្ចការងារ ថ្វាយអង្គមព្រះអង្គជាទីសក្ការៈផងដែរជាមួយនឹងការងារមនុស្សជាតិយើងហ្នឹងគឺថានៅលើពិភពលោកហ្នឹងមានហានិភ័យខ្ពស់មួយទៀតគឺថា ដោយសារសង្គមអឺពិភពលោកហ្នឹងប្រែប្រួលក្នុងខ្ញុំកណាគិតថាវាប្រែប្រួលនៅចំណុចមួយចំនួនអឺយើងលើកឡើងនៅទីនេះចង់និយាយថាចំណុចទី1តេតួងជាមួយនឹងព្រឹត្តិការណ៍នយោបាយហើយតែចំណុចទី2តេតួងនឹងបញ្ហាសេដ្ឋកិច្ច ដែលធ្វើឲ្យ បញ្ហាធំធំពីយ៉ាងហ្នឹងប្រកួតប្រជែងគ្នានៅក្នុងសកលលោកហ្នឹងធ្វើឲ្យសកលលោកហ្នឹងប្រែប្រួលជាលំដាប់ទៅមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យប្រទេសមួយចំនួនដែលតូចតូចក្រៃក្រខ្វះស្បៀងអាហារជាច្រើនហ្នឹងគឺថាអាចមានការហានិភ័យខ្ពស់ជាពិសេសយើងមើលដោយប្រទេសស្រីលង្កាប្រទេសលាវប្រទេសភូមា ជាពិសេសយើងមើលកម្ពុជាយើងជាដើមក៏មានការខ្វះខាតនៅ ស្បៀងអាហារនឹងដែរមិនត្រឹមតែពិភពលោកក៏ដូចជាប្រទេសមួយចំនួននៅអាស៊ីនឹងទេនៅលើពិភពលោកនឹងក៏មានប្រទេសមួយចំនួនធំទៀតប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជននឹងគឺដូចគ្នាដែរដោយសារម៉េចដោយសារប្រព័ន្ធយុតិធធរបស់អង្គការសហប្រជាជាតិនឹងវាត្រូវបាន មហាអំណាចមួយចំនួនដែលស្ថិតនៅក្នុងលំដាប់ថ្នាក់អន្តរជាតិនឹងបាន រំលោភសិទ្ធិទៅលើបុគ្គលមួយចំនួនដោយតែប្រទេសតូចតាចដោយប្រទេសខាងខាងភូមិផងរបស់ជាមួយរបស់ខ្លួនហ្នឹងធ្វើឲ្យអាសិទ្ធិមនុស្សរបស់ពិភពលោកហ្នឹងវាមួយថ្ងៃមកកាន់តែរួមតូចទៅហើយដូច្នេះហើយកណាមើលឃើញថានេះជាសក្តីលំបាកមួយដ៏ធំសម្រាប់ពិភពលោកដែលនិយាយពីសិទ្ធិមនុស្សហ្នឹងគឺថាមានការ លំបាកបន្តិចក៏ប៉ុន្តែយើងព្យាយាមអឺធ្វើយ៉ាងណាឲ្យ មនុស្សជាតិទួទៅទាំងអស់ហ្នឹងឲ្យមានការអឺពិចារណាឡើងវិញក្នុងការងារមើលឲ្យបានវែងឆ្ងាយទៅអនាគតសេចក្តីប្រាថ្នារបស់មនុស្សវាមិនតែនៅក្នុងជំហានខាងមុខខ្លីៗហ្នឹងទេ វានឹងនៅមានបន្តជីវិតវែងឆ្ងាយតទៅមុខទៀតយើងគ្រាន់តែ សង្ឃឹមថា វានឹងប្រែប្រួល ស្ថានភាពហ្នឹង បែរត្រឡប់មកភាពដើមវិញដែលមានអង្គការសហជីវជាតិជាគោលនឹងច្បាប់អង្គការសហជីវជាតិដែលស្ដីពីសិទ្ធិមនុស្សជា ធំនឹងវិលត្រឡប់មកវិញមកពីបញ្ហាសប្តាហ៍ហ្នឹងមានប្រទេសមហាអំណាច មួយចំនួនដែលកាន់លទ្ធិកុម្មុយនីសហ្នឹងតែងតែធ្វើការប្រកួតប្រជែងនៅ ក្នុងការទៀមទានៅសិទ្ធិអ្វីមួយដែលជាវិបត្តិនៅក្នុងផ្លូវសេដ្ឋកិច្ចក៏ដូចជាត្រូវបានគេ មើលឃើញថាប្រទេសរបស់ខ្លួនហ្នឹងมันក៏គ្រប់លក្ខណៈมันគោរពទៅតាមច្បាប់អង្គការសហប្រជាជាតិធ្វើឲ្យគេប្រព័ន្ធអន្តរជាតិហ្នឹងដាក់គោលនយោបាយមួយសាំងសិនទៅលើប្រទេសមួយចំនួនហ្នឹងធ្វើឲ្យប្រទេសទាំងអស់ហ្នឹងអឺខ្លាចក្រអាបែរទៅជា ខ្លួនឯងមិនខ្លាចក្រអាខ្លួនឯងនឹងប្រកាសសង្គ្រាមគ្រប់ទិសទីទាំងអស់ជា ពិសេសយើងមើលដូចតៃវ៉ាន់ដោយអ៊ុយក្រែនដូចសប្តាហ៍នេះយើងឃើញថា នៅទ្វីបអាស៊ីយើងខាងអាស៊ីកណ្ដាលហ្នឹងមានកូរ៉េខាងជើងហ្នឹងគាត់ជួចំណែកក្នុងការងារបញ្ជូនតបជាច្រើននេះថាគម្រោងការនឹងបញ្ជូនតបស្ម័គ្រចិត្តហ្នឹងទៅជួយខាងផ្នែកមនុស្សដែលរំលោភសិទ្ធិទៅលើគេហើយមានបុគ្គលមួយចំនួនហ្នឹងចាំជួយពីក្រោយខ្នងទៀតយកតបទៅជួយពីក្រោយខ្នងដើម្បីវាយប្រហារទៅលើមនុស្សល្អទៀតនេះជាប្រព័ន្ធ យុទ្ធធរសប្ងៃហ្នឹងវាអាចប្រែប្រួលទៅតាមស្ថានភាព នៃសេដ្ឋកិច្ចនិងនយោបាយអន្តរជាតិកណាមើលឃើញថាពេលនេះនិយាយពីសិទ្ធិមនុស្សវាហាក់បីដូចជា ប្រព័ន្ធសិទ្ធិមនុស្សអន្តរជាតិហ្នឹងដើរថយក្រោយមួយកម្រិតมันបានទៅតាមស្តង់ដារអន្តរជាតិទេហើយមួយទៀតថែមទាំងមានការប្រកួតប្រជែងក្នុងការងារ ទៀមទានៅអ្វីមួយដែលខ្លួនចង់បានហ្នឹងធ្វើឲ្យប្រព័ន្ធយុតិធធហ្នឹងវាប្រែប្រួលទៅតាមហ្នឹងទីមួយតាមសេដ្ឋកិច្ចប្រព័ន្ធយុតិធធវាក៏អត់ក៏រត់តាមប្រព័ន្ធសេដ្ឋកិច្ចដែរបើកណា សេដ្ឋកិច្ចហ្នឹងបុគ្គលមនុស្សមួយចំនួនទៀមទាហ្នឹងសេដ្ឋកិច្ចហ្នឹងធំធេងខ្ពស់ខ្ពស់ពេក អាប្រព័ន្ធយុតិធធហ្នឹងវាចាប់ផ្ដើមដើរថយក្រោយអញ្ចឹងកណាមើលឃើញថាប្រព័ន្ធយុតិធធវាមានការដើររលូនទៅមុខបានអាស្រ័យ មនុស្សមួយចំនួនហ្នឹងត្រូវលះបង់ខ្លះនៅសេចក្តីប្រាថ្នាធំរបស់ខ្លួន បើកាលណាយើងប្រាថ្នាធំពេកប្រព័ន្ធយុទ្ធធម៌ហ្នឹងវានឹងនឹងនឹងតូចចោលហើយហើយវានឹងចង្អៀតចោលហើយផ្លូវយុទ្ធធម៌នឹងចង្អៀតចោលហើយមកអំពីមនុស្សម៉េចមនុស្សវាមានអាអាសេចក្តីលោភហាមនឹងខ្ពស់ពេកធ្វើឲ្យមនុស្សនឹងខ្វះធម៌នៅក្នុងខ្លួនហ្នឹងអញ្ចឹងប្រព័ន្ធយុទ្ធធម៌ក៏ដូចជាធម៌ព្រះដូចគ្នាកាលណាប្រព័ន្ធយុទ្ធធម៌ហ្នឹង អឺធ្លាក់ចុះមកអំពីមនុស្សត្រូវការត្រូវការសក្តីសក្តីត្រូវការហ្នឹងធំមានន័យថាប្រព័ន្ធលោភលន់ហ្នឹងមានការលោភលន់ហ្នឹងច្រើនអញ្ចឹងកាលណាមានការលោភលន់ច្រើនប្រព័ន្ធយុតិធម៌ហ្នឹងវាធ្លាក់ចុះហើយបុគ្គលមួយចំនួនរស់នៅក្នុងប្រទេសនានាលើពិភពលោកមួយចំនួនហ្នឹងមានបុគ្គលមួយចំនួនហ្នឹងគឺថាពុករលួយអឺប្លន់ទ្រព្យសម្បត្តិជាតិអីជាដើមហ្នឹងយកមកធ្វើជារបស់ខ្លួនធ្វើឲ្យនៅក្នុងប្រទេសមួយមួយហ្នឹងក្រលំបាកវេទនាប្រជាជន ក្រោកឡើងទៀមទេយុទ្ធធរបែរទៅជាបង្ក្រាប ចាប់ដាក់គុកពន្ធនាគារជាដើមនោះសិតតែជាការងារលោភលន់ទាំងអស់កណាមានការលោភលន់កំហឹងនឹងកើនឡើងភាពយុទ្ធធរនឹងធ្លាក់ចុះកណាមើលឃើញចំណុចហ្នឹងប៉ុណ្ណឹងបងភាពយុទ្ធធរធ្លាក់ចុះហ្នឹងអាស្រ័យមកអំពីមនុស្សហ្នឹងមានការ លោភលន់នៅក្នុងទ្រព្យសម្បត្តិទី1ការប្រកួតប្រជែងអឺទៅតាមផ្លូវនយោបាយនិងសេដ្ឋកិច្ចពីរយ៉ាងហ្នឹងកណាណា អរគុណណាដល់ចំពោះអង្គតាំងដែលបានអត្ថាធិប្បាយទៅលើផលវិបាកឬក៏គេហៅថាសិទ្ធិមនុស្សត្រូវបាន អន់ថត់ធ្លាក់ចោលដោយសារតែមហាអំណាចទាំងឡាយនៅលោកនឹងគាត់បាន ប្រព្រឹត្តល្មើសហើយគាត់បាន បំពានទៅលើសេចក្តីប្រកាសជាសកលហ្នឹង យើងឃើញថាបច្ចុប្បន្នហ្នឹងមានការវឹកវរម្នាក់ម្នាក់ទៀមទាដើម្បីចង់បានមហាចង់បានអំណាចគ្រប់រំបានឬឧទាហរណ៍ថាប្រទេសចិនហ្នឹងគេចង់បានអំណាចខាងភូមិភាគអាស៊ីអាគ្នេយ៍យើងហ្នឹងគាត់ចង់វាក់វាងទីគាត់ថាវាទីទាំងអស់នៅតំបន់ហ្នឹងហើយចំណែកអាមេរិកនៅនៅណាណេះក៏ក៏មកជួយនៅខាងនេះដើម្បីឲ្យមានសិទ្ធិមនុស្សហើយចំណែកប្រទេស រុស្ស៊ីហ្នឹងគឺថារំលោភទៅលើប្រទេសអ៊ុយក្រែនគ្នាដែល មាន ចង់អន់លទ្ធិប្រជាធិបតេយ្យចង់បានសិទ្ធិសេរីភាពចឹងទៅគ្នាចង់បានចឹងទៅក៏មករំលោភខ្លាចពួកហ្នឹងដើម្បីធ្វើយ៉ាងណាមានអធិពលមកដល់ប្រជាពលរដ្ឋរបស់ខ្លួនគ្រប់គ្រងមិនបានជុំដូចជាប្រទេសតៃវ៉ាន់ជាដើមហ្នឹងធ្វើឲ្យប្រទេសចិនហ្នឹងភ័យដោយសារតែប្រទេសតៃវ៉ាន់គឺប្រទេស ពិតមែនតែនៅកោះមែនមិនតែមានការរីកចម្រើនខ្លាំងខាងលទ្ធិប្រជាធិបតេយ្យការរស់នៅរបស់ប្រជាពលរដ្ឋរបស់គេនឹងវាមាន សុខដុមរមនាហើយនឹងរីកចម្រើនជាពិសេសគឺការអភិវឌ្ឍប្រទេស គេរីកចម្រើនលឿនមែនទែនអញ្ចឹងគុនចាស់មានការមើលឃើញទៅលើការធ្លាក់ចុះនៃលទ្ធិនៃសិទ្ធិមនុស្សហ្នឹងតើវាអាចប៉ះពាល់ដល់ការពិភាក្សារបស់យើងនេះឧទាហរណ៍ថា យើងខំប្រឹងពិភាក្សាទៅលើសិទ្ធិមនុស្សហ្នឹង ហើយពេលនេះគេកំពុងតែរំលោភកំពុងតែធ្វើបាបប្រជាពលរដ្ឋអ្នកអន់ថយអញ្ចឹងតើគុណចាស់មានការចាប់អារម្មណ៍ទៅលើការភ័យព្រួយរវាងការរំលោភនោះវាអាចធ្វើឲ្យសិទ្ធិមនុស្សធ្លាក់ចុះយ៉ាងណាទេបាទសម្លេងគុំបងគ្រូបាទថ្លែងគុំចូលមកយឺតទៅសូមអភ័យទោសបាទចំពោះលោកលីសិនតាំងបាទថ្លែងគុំបាទជួន កូនណាតាមដែលមើលឃើញទៅយើងការសិក្សាដូចថាការងើបឡើងរបស់ប្រជាពលរដ្ឋខ្មែរក្រមយើងយើងនៅតែធ្វើធម្មតាខ្ញុំបណ្ដាមើលឃើញថារឿងរបស់យើង គឺជារឿងមួយដាច់ដោយឡែកណាព្រោះយើងយើងកំពុងស្ថិតនៅ ក្នុងរដ្ឋមួយ យើងរស់នៅជាមួយរដ្ឋមួយបាទហើយយើងគឺជាផ្នែកមួយ នៃជនជាតិដើមយើងគឺថាប្រជាពលរដ្ឋរបស់យើងទៅតែដឹងជាពលរដ្ឋនៅក្នុងស្រុកទៅតែដឹងពីព្រោះការផ្សព្វផ្សាយរបស់យើងវាមិនទាន់បាន ជ្រាលជ្រៅយើងទៅរៀបចំហើយប្រជាពលរដ្ឋយើងលោកទៅ ដឹងភ្នាក់លឹកប្រសង់ចាស់ចាស់មន្ត្រីចាស់ចាស់ដែល បាន ដឹងទាំងប្រមាណមកយើងរងវិនិស្សកម្មដូចថាការរងនៅការបាត់បង់នៅធនធានមនុស្សរបស់យើងក្នុងសម័យយុគមួយដែលខ្មែរក្រហមគេសម្លាប់អ្នកចេះអស់អឺវាជានយោបាយមួយ ដែលយើងនិយាយអត់កើតទេគុណនិយាយអត់កើតមកពីអឺ រដ្ឋវៀតណាមនេះគឺថាគ្រប់ចំនួនគេធ្វើឲ្យភាពសពេចសពិលរបស់ប្រជាពលរដ្ឋខ្មែរនោះនៅកប់នៅក្នុង នៅក្នុង អន្តការខ្ញុំគណចង់និយាយអញ្ចឹងគេគេបង្កប់នៅធាតពុតរបស់របស់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរហើយនិងប្រជាពលរដ្ឋខ្មែរក្រមនៅក្នុងអន្តការ ប្រសិនបើគេមិនខំបង្កាយកប់នៅ ប្រវត្តិអស់ទាំងនឹងរបស់ខ្មែរហើយនឹងខ្មែរក្រមទេយើងនឹងរើកកាយឃើញឆាប់មិនអញ្ចឹងប៉ុន្តែជារឿងដែលល្អដែលយើងមានអិសរាជននៅមាន អ្នកស្នេហាជាតិមួយចំនួន បានរួចខ្លួនផុតភ័យអំពីការសម្លាប់អំពីការតាមចាប់នឹងបានរួចខ្លួនមកខាងក្រៅយើងសេពគប់ជាមួយនឹង បានសិក្សាខ្លះថែមទៀតទៅហើយបានសេពគប់ជាមួយក្រុមអ្នកច្បាប់ក្រុមអឺប្រទេសដែលគេមានយើងសេពគប់ជាមួយអ្នកនយោបាយមួយចំនួនទៅយើងបានដឹងរឿងអស់ហ្នឹងហើយក៏កកកាយទៅហៅថាចរិតស្នេហាជាតិរបស់យើងនឹងវាអត់ទាន់បាត់បង់ហើយការខំប្រឹងប្រែងរបស់ចាស់ទុំរបស់យើងនឹងគ្រប់ប្រទេសហ្នឹងមិនមែនតែតែមួយកន្លែងទេវានិយាយការពិតទៅណាគុណ ណាគ្រប់ប្រទេសហើយយើង មាន នៅតំណែងតំណងគ្នាមួយចំនួនស្មារតីជាតិរបស់យើងនៅក្នុងស្រុកយើងនៅថែមទៀតបានយើង បង្កឲ្យបានទៅជា អង្គការមួយដែលអាចអាចលឺសូទៅដល់អន្តរជាតិថ្ងៃនេះបាទនោះហើយ បានខ្ញុំកណានិយាយថារឿងយើង គឺជាប្រធានបទមួយគេថា វាមិនអាចគេចផុតពីសភាពការទូទៅទេយើងព្រួយបារម្ភយើងចេះព្រួយបារម្ភហើយព្រោះហេតុនោះហើយបានយើងខំប្រឹងណាយើងខំប្រឹងបណ្ដោះបណ្ដាលនៅ តម្រេះវិជាដែល ជា ប្រធានបទថ្មីរបស់យើងហ្នឹងព្រោះការតស៊ូរបស់យើង ដែលគុណពីសម័យមុនមកយើងតែងតែមាននៅក្នុងរបស់យើងហ្នឹងវាច្រើនណាស់ តស៊ូដោយការចរចាគ្នាអោនលំទោនជាមួយគេផងហើយអំពើហឹង្សាមួយចំនួន វាពាក់ព័ន្ធទៅដល់គេហៅថាការបំពេញការបំបត្តិសិទ្ធិសេរីភាពរបស់យើងសឹមសឹមហ្នឹងយើងវាគ្មានគ្មានផ្លូវដោះស្រាយហើយតស៊ូម្ដង គេរឹតបន្តឹងបន្តិចតស៊ូម្ដងគេរឹតបន្តឹងបន្តិចវិជាការពិត អាគំនិតតស៊ូរបស់ហ្នឹងវាអត់បាត់បង់ទេប៉ុន្តែគេព្យាយាម បំបត្តិម្ដងបន្តិចម្ដងបន្តិចក្នុងសម័យមុនខ្ញុំកណាសិក្សាមើលគឺថាឥឡូវយើងនិយាយពីរឿងគុំ នេះចូលទៅ75ទៅបានហើយ75ចាស់ទុំយើងមួយចំនួន ដែលបានចូលទៅជាមួយគុំនេះគាត់មកគាត់នៅអាចឈរជើងការពារយើង បាន ព្រោះគាត់ជាស្មារតីជាតិពិតប្រាកដ ដូចលោកតាវិញអឿងលោកតាមហាថងលោកតាចេញធិកាងហើយចាស់ទុំមួយចំនួនទៀតនៅក្រោមក្រោមគាត់ហ្នឹងហើយក្នុងពេលនោះរដ្ឋប្រទេសកម្ពុជាយើងហ្នឹងវានៅនៅក្នុងរបបមួយដែលហៅថាវៀតណាមវានៅនៅមិនទាន់កសោបបានទេរដ្ឋវៀតណាមមិនទាន់កសោបគ្រប់គ្រងបានទេមកពីកម្ពុជាប្រជាធិបតេយ្យនឹងនៅរឿងចំហ ឡើយហើយម្ដងគេបធូម្ដងគេរត់បន្តឹងធ្វើបាបយើងហើយយើងគ្មានដឹងទិសសម្បត្តិទេពី75មកទល់នឹង7មកទល់នឹងឆ្នាំ80នឹងនិយាយទៅយើងងឹតឈឹងហ្មងយើងមានតែខំប្រឹងតស៊ូទៅតាមលទ្ធភាពរបស់យើង តែប៉ុណ្ណោះហៅថាតស៊ូទៅតាមរបៀបដើមយើងសិក្សាយើងអីហ្នឹងខ្ញុំកណានៅពេលហ្នឹងកំពុងពេញកំឡោះទេ ពងពេញកំឡោះអាយុ21អីហ្នឹង22អីហ្នឹងឯងទ្រង់ហ្នឹងដល់ហើយចេះទៅតាមដានមើលចាស់ទុំទាំងអស់ហ្នឹងហើយគាត់ភ័យគាត់ភ័យដល់ទៅពេល លោកតាស៊ិនរដ្ឋាញ់ស្លាប់នៅក្នុងគុកណាដល់ស្លាប់ក្នុងគុកហ្នឹងបដិគុណទាំងអស់មានលោកគ្រូនានាហ្នឹងគាត់លោកចាប់ផ្ដើមប្រជុំហ្នឹងខ្ញុំកណាហៅ ត្រឡប់មកវិញការងារអញ្ចឹងណាណាកណាខំប្រឹងរំលឹកត្រឡប់មកវិញ ពេលដែលលោកសឹងថាញ់ស្លាប់នៅក្នុងគុកហ្នឹងគឺថាផ្អើលជ្រុលច្បល់ហើយជុំគ្នាទាំងយប់ទាំងថ្ងៃទៅ3 4 5យប់ហើយយើងមិនបានចូលទៅឯណាគ្រាន់តែឃើញដៃគុណចាស់ចាស់ទាំងអស់ហ្នឹងលោកគិតថាយើងក្មេងយើងគ្មានដឹងអីទេហើយយើងមិនដឹងអីមែនខំប្រឹងទៅតាមដាន30សើបមើលប៉ុន្តែចិត្តស្រឡាញ់ជាតិនឹងចិត្តថានឹកខាញ់ថាការតស៊ូរបស់យើងវាច្បាស់ជាត្រូវតែមានគោលដៅមួយព្រោះយើង មានចាស់ទុំនឹងតស៊ូចហោហែមកមិនដឹងថាគំនិតរបស់ពួកគាត់នឹងវាស៊ីទៅដល់ជំរៅណាក៏ចេះតែស្វះស្វែងរករឿងហេតុអស់ទាំងនឹងទៅដល់ទៅក្រោយមកទៀតចាស់ទុំរបស់យើងនឹងនៅជាមួយគេនឹងចេះតែលបោតទៅម្ដងមួយម្ដងមួយនឹងអាយុគាត់កាន់តែចាស់ទៅនឹងដល់ឆ្នាំជាង80 85 86 87ពួកគាត់ស្លាប់ជិតអស់ហើយយើងរឿងប្រា យើងរឿងគេមួលចាប់ដើមមួលបបថ្មីឡើងមកនោះមួលយើងម្ដងបន្តិចម្ដងបន្តិចហ្នឹងដាក់ទោសតន់យើងបង្កើតទៅជារឿងផ្សេងផ្សេងលុកលុយចូលវត្តយើងប្រើហើយកណាតាមដានចិត្តកម្មប្រឹងកត់ត្រាចំណាំទៀងទាត់មើលហ្នឹងព្រមជួបបាយដកខ្លួនថយណត់បានទេម៉មពីបើនៅតទៅទៀតយើងនឹងរបូតទៀតហើយម៉មពីគ្នាយើងរបូតអស់ហើយមិត្តភ័ក្ដិមួយចំនួនមកធ្វើការជា ណែជំនាញការនៅរដ្ឋកម្ពុជាអីចឹងទៅ ខំប្រឹងមហោតាក់ទងគ្នានៅខាងក្រៅមើលមកដល់នេះមកដល់រដ្ឋកម្ពុជានេះទោះបានទេគេដេញចាប់យើងនឹងមកដេញចាប់យើងនឹងប្រើកម្លាំងដេញចាប់យើង នៅប្រទេសកម្ពុជាទៀតយើងរត់ពីកម្ពុជាក្រោមមកដល់កម្ពុជានឹងដេញយើងរហោផ្លូវច្រកដោយថាតាក់ទងគ្នាឲ្យស្អិតរមួតបានទេគឺបណ្ដាញគេតាមដានដើម្បីនឹង រំលាយយើងដោយស្កាត់ស្កាត់ដល់ទៅខ្ញុំកណានិយាយរឿងហ្នឹងដល់ក្រោយមកទេបានដឹងអញ្ចឹងរឿងរ៉ាវនៃសិទ្ធិសេរីភាពរបស់យើងហ្នឹងថ្ងៃហ្នឹងយើងត្រូវបើកបង្ហាញរហូតតលដរាបណាប្រជាពលរដ្ឋយើង បានយល់ត្រឹមត្រូវនោះបានទំព័ររបស់យើងនឹងបានបានបើកបើកឆាត្រឡប់មកវិញ ព្រោះពេលនេះពេលយើងត្រូវកសាងយើងត្រូវកសាងទាំងអស់ដោយគុណយើងត្រូវកសាងផ្អែកទៅលើអឺសភាពការនយោបាយដូចយើងធ្លាប់លើកឡើងមកយូហោហែហើយលោកវីធិនតឹងគាត់បានលើកឡើងបាញ់មិញគឺជាការព្រួយបារម្ភរបស់ពិភពលោកទាំងមូលមិនមែនព្រួយបារម្ភអឺតែ ខាងភូមិភាគអាស៊ីភាគអាគ្នេយ៍ហ្នឹងទេ វា ជា ទូទៅហើយ វាជ្រួលច្បល់ទូទាំងពិភពលោក ដែលគុណឃើញបញ្ហា Covid នេះកើតឡើងធ្វើឲ្យរំញោចពិភពលោកហឹមណាគិតថាពិភពលោក វាមិនអន្តរាយដោយសារអឺពួកមនុស្សដែលក្រមប្រទេសមួយចំនួនដែលរំលោភបំពានសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទេអញ្ចឹង រោគ Covid នេះហៅមួយយ៉ាងទៀតកាលយើងធ្លាប់និយាយថាហ្នឹងជារោគលោកីកាច់ខ្ញុំណានិយាយដដែលដដែលហ្នឹងរឿងរោគលោកីកាច់ហ្នឹងគឺថាវាជារោគធម្មជាតិរបស់ពិភពលោកហើយរោគលោកីនេះលោកីមកបំផ្លាញមកចលនានេះគឺជាសកម្មភាពរបស់ទេវតាគុណគឺជាសកម្មភាពរបស់ទេវតាវា រឿងដែលកំរើកទាំងអស់ជនរងទុក្ខវេទនាទាំងអស់ហ្នឹងវាត្រូវត្រូវស្រែកអំពាវនាវត្រូវហៅរកនៅយុត្តាធិការ គឺថារកប្រព័ន្ធច្បាប់ណាមួយ ក្រមណាដែល មានធរទេវតានៅក្នុងខ្លួននឹងត្រូវតែចុះមកជួយ ប្រជាពលរដ្ឋដែលគ្មានអំណាចហើយគេបន្តជិះជាន់គេបន្តបំបត្តិមាត់ នៅលើសកលលោកហ្នឹងមិនមែនតែខ្មែរក្រមទេច្រើនណាស់ប្រជាជាតិនៅលើសកលលោកហ្នឹងជាឯកជនផងជាក្រមប្រជាជាតិដែលវិចិត្រទាំងដាច់ពូជចឹងទៅបពធរពេញនៃរបស់គេហ្នឹងអ្នកដែលមានធម៌ទេវតា គេអត់ទុកឲ្យពពួកដែលបំពេញទៅលើច្បាប់ពិភពលោកហ្នឹងចេះតែទៅបានទេយើងឃើញជាក់ស្ដែងលោក នេះចឹងទៅគាត់បានបញ្ជាក់ឲ្យត្រាក់ទៀតឲ្យទំព័ររបស់បដិភិគុណជែកឲ្យជែកទៀតបញ្ហារុស្ស៊ីឈ្លានពានទៅអ៊ុយក្រែនបញ្ហារដ្ឋវៀតណាមបន្តចេះតែជិះជាន់មកលើប្រជាពលរដ្ឋខ្មែរក្រមក្រមប្រទេសចិនរំលោភបំពានទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមួយទុនខ្សោយដោយគុណលើកពីរឿងកោះតៃវ៉ាន់អីចឹងកោះតៃវ៉ាន់គេសុំទៅដោយ ត្រឹមត្រូវទេតា បើមិនសមទៅដោយត្រឹមត្រូវហ្នឹងហើយសម័យហ្នឹងមានអ្នកណាឲ្យឲ្យទៅទៅមិនរួចគាត់ដូចជាជាងកាជាហ្នឹងដែលតែគាត់ទទួលដែលដូចថាគាត់គាត់ទទួលតួនាទីពីលោកសុនយ៉ាត់សេនមកពេលថាលោកសុនយ៉ាត់សេនហ្នឹងគាត់តស៊ូតស៊ូមិនឈ្នះរហូតដល់កើតកើតមហារាជស្លាប់ទៅបានស្នើឲ្យលោកជាងកាជាហ្នឹងគាត់ទទួលតំណែងហ្នឹងហើយ ស្នើសុំលោកម៉ៅសេតុងទៅកោះតៃវ៉ាន់តាអានឹងហើយគ្រួសាររបស់គាត់មានតំណែងតំណងជាមួយនឹងសហរដ្ឋអាមេរិកបានទៅរៀននោះលោកស្រីសួងគីងលីងនោះគណៈធ្លាប់ទូលម្ដងហើយនោះគាត់ជិះទូកទៅរង្វរកលុនតួសហរដ្ឋអាមេរិកមិត្តភក្តិមួយចំនួនឲ្យមកជួយនឹងបានគេនាំគ្នាមកជួយនឹងជួយទៅមកទល់សប្តាហ៍ថ្ងៃហ្នឹងអឺ នៅអំពីអំពីប៉ុន្តែ គេមានញើតណាមកពីប្រជាពលរដ្ឋគេសម្រាប់ចិត្តទៅឡូវជាពលរដ្ឋខ្មែរក្រមគួរមើលអញ្ចឹងប្រជាពលរដ្ឋតៃវ៉ាន់ជាង20លាន20លានដូច26ហ៎ណាស្ទងហ្នឹងស្ទង26លានហើយដីរបស់គេប្រហែល36000គីឡូម៉ែត្រការ៉េតាកោះតៃវ៉ាន់ហ្នឹង36000គីឡូម៉ែត្រការ៉េ ប៉ុន្តែបង្កើតធនធានដូចថាជាមួយនឹងរដ្ឋសេរីយើងសេពគប់ជាមួយនឹងមិត្តដែលត្រូវហើយស្មារតីរឹងមាំរបស់ប្រជាពលរដ្ឋជាពលរដ្ឋគេសឹងអ្នកចេះទាំងអស់ហ្នឹងអត់មានអ្នកល្ងងទេក្របទៀបបំផុតហើយអ្នករៀនទៀបបំផុតហើយក៏ថ្នាក់ទី10ថ្នាក់ទី9ដែរហ្នឹងនឹងសេតិនៃប្រជាពលរដ្ឋគេ ជាង20លានអ្នកតែប៉ុណ្ណឹងទេប៉ុន្តែសេដ្ឋកិច្ចគេ គេមានលុយទិញនៅគ្រឿងសព្វាវុធຂະຫນາດធំគេមានលុយទិញកំជ្រួចគេមានលុយទិញយន្តហោះមិចដើម្បីការពារហើយគេមានលុយទិញកប៉ាល់នាវាមួយទឹកដើម្បីការពារព្រំដែនប្រទេសរបស់គេហើយជាបរតគេដោយគុណឃើញលោកប្រធានលោកស្រីប្រធាននៃបដីនោះទេលេងពាក់អោទាហាន ណាមកចឹងចឹងវិញហើយប្រជាពលរដ្ឋមិនមិនខ្លាំងមិនបាទនោះយើងចង់និយាយអំពី សមត្ថភាពនៃការងាររបស់ប្រជាពលរដ្ឋនឹងបង្កើតឲ្យទៅជាចឹងវាដូចតែប្រសាមាសម្ពុទ្ធលោកមានបន្ទូលថាចឹងណាលោកណែនាំនៅក្នុងពុទ្ធគាថាលោកថាអឺអឺកម្មੰសត្វទេ វិភជ្ជតេ កម្មមុណាវត្តតិលោកាកម្មមុណាវត្តតិបជាណាគឺថាការងាររបស់ប្រជាពលរដ្ឋហ្នឹង ការងាររបស់មនុស្សហ្នឹងធ្វើឲ្យពិភពលោកប្រែប្រួលដោយនិយាយលើកហើយ នៅ ក្នុងវេទិកាហ្នឹងគឺថា មនុស្សអាក្រក់ វាធ្វើការងារវាវារំលោភបំពាន បាន ដោយសារក្រុមមនុស្សល្អហ្នឹងមិនធ្វើមិនព្រមធ្វើការងារមិនព្រមដើរតួនាទីរបស់ខ្លួនឲ្យត្រឹមត្រូវឥឡូវយើងប្រជាប្រដ្ឋនោះអាក្រក់មានប្រមាណអ្នកគាត់នៅក្នុងប្រទេសមួយមួយមនុស្សអាក្រក់វាតិចតាប៉ុន្តែដោយសារមនុស្សល្អនឹងសង្ងំយកសុខរៀងខ្លួនអញ្ចឹងណាហើយស្រែកណាជួនកាល ឡើងទៅតស៊ូនឹងមិនទាន់បានមិនឆ្លោះគ្នាបានដែរមកពីអាគណិតជាតិនឹងវាអត់មានលះបង់ពិតប្រកបណាជួនកាលដូចលោកនេះថាតឹងនិយាយអញ្ចឹងវាប្រកបទៅដោយការជាប់ចម្ពាក់អញ្ចឹងយើងទៅតស៊ូដើម្បីប្រទេសជាតិហើយបំបើកបេះដូងឲ្យទលំទលាយគិតការងារកប៉ិចកប៉ុកយើងធ្វើការដើម្បីប្រជាពលរដ្ឋរបស់យើងហើយយើងអត់សិក្សាពីប្រជាពលរដ្ឋរបស់យើងផងហ្នឹង ហើយទៅធ្វើការដើម្បីប្រជាប្រដ្ឋអាម៉េចណាណាសួរឥឡូវថាឥឡូវយើងនាំគ្នាតស៊ូដើម្បីប្រជាប្រដ្ឋខ្មែរក្រមអញ្ចឹងហ៎តើប្រជាប្រដ្ឋខ្មែរក្រមធ្វើអីខ្លះឥឡូវហ្នឹងគាត់ប្រឈមជាមួយស្អីខ្លះគាត់ប្រឈមជាមួយនឹងគ្រោះមិនចេះអក្សរគាត់ប្រឈមជាមួយនឹងការភ័យខ្លាចគាត់ប្រឈមជាមួយនឹងសេដ្ឋកិច្ចត្រូវគេគៀបសង្កត់ប្រឈមជាមួយនឹងដីធ្លីត្រូវ ថែទាំមិនជាប់ថ្ងៃមួយទៅអត់ទៅអត់អីហូបទៅលក់ដីលក់ធ្លីនឹងគាត់ប្រឈមការងារដែលដែលប្រជាពលរដ្ឋយើងកំពុងប្រឈមនឹងឥឡូវហ្នឹងហើយថ្នាក់ដឹកនាំរបស់យើងមិនត្រូវមើលតែរឿងបរទេសទេអត់ទេ អ្នកណាទួលនីតិធ្វើការងារបរទេសមើលកិច្ចការងារបរទេសដើម្បីតំណែងតំណងអន្តរជាតិប៉ុន្តែ យើងជាទូទៅទាំងអស់គ្នាត្រូវតែផ្ដោតភ្នែកមើលទៅ នៅសពទុករបស់ប្រជាប្រដ្ឋយើង យើងតស៊ូយើងជួយប្រជាប្រដ្ឋយើងផ្នែកខាងសិទ្ធិមនុស្សតើយើងយើងធ្វើការឆ្ងល់យើងសួរខ្លួនយើងតើប្រជាប្រដ្ឋយើងគាត់ត្រូវការអីខ្លះគាត់កំពុងតែខ្វះខាតអីខ្លះឥឡូវភូមិកណ្ដែងវាចុះទៅសឡត់ទៀតហើយហើយយើងអត់ដឹងយើងអត់ដឹងថាវាទៅធ្វើអីយើងអត់ដឹងទេពួកគាត់នៅក្នុងក៏អត់ដឹងដែរវាទៅវល់វីដេអូអញ្ចឹងទៅហើយវាចង់ជួបលោកយាយ ណាគេហៅយាយទី7គេហៅណាយាយយាយសបិតហ្នឹងគេហៅបាបាយណាវាទៅអញ្ចឹងវាទៅរំខានវាទៅសម្លុតហើយតើការងាររបស់យើងនឹងមើលឃើញសភាពការរបស់បងប្អូនយើងនឹងយើងយើងគួរឃើញជួយរបៀបម៉េចដែលយើងត្រូវមើលនឹងយើងត្រូវមើលអញ្ចឹងយើងត្រូវតាមដាននៅសកម្មភាពរបស់ប្រជាពលរដ្ឋយើងរាល់ថ្ងៃយើងមិនមែនទៅតាមដានសុខទុក្ខរបស់ ប្រទេសដតីរហូតយើងទៅតាមតាមប្រទេសនេះប្រទេសនោះរហូតហើយអត់មានខ្វល់ខ្វាយពីប្រជាប្រដ្ឋយើងអានោះមិនមែនជាការងារត្រឹមត្រូវទេគណៈចង់និយាយអញ្ចឹងព្រោះហេតុនោះហើយបាន យើងវាអត់រីចម្រើនឥឡូវយើងនាំគ្នាទាំងអស់គ្នាណាឥឡូវអ្នកដែលរួចខ្លួន មកខាងក្រៅនឹងឲ្យមានចរិតតស៊ូដោយក្រុមខ្លះលោកខំប្រឹងជួយបណ្ដោះបណ្ដាល បញ្ញវន្តបណ្ដោះបណ្ដាលអ្នកឲ្យរៀនសូត្រខ្ញុំកណាពីម្សិលមិញបានជួបលោកម្នាក់គាត់ថាការតស៊ូរបស់យើងដែលគុណវែងឆ្ងាយអញ្ចឹងយើងត្រូវតែបណ្ដោះបណ្ដាលធនធានមនុស្សដោយដាច់ខាតអញ្ចឹងឲ្យបណ្ដោះបណ្ដាលធនធានមនុស្សបច្ចុប្បន្ននេះយើងពិបាកទៅជួបដោយផ្ទាល់អញ្ចឹងរកវិធីវឹកវើគ្នាដោយអនឡាញគាត់រហូតមាន ចិត្តចង់ជួយពង្រៀនបណ្ដោះបណ្ដាលដូចថា ទៅបង្កើតរបៀបសេដ្ឋកិច្ចយ៉ាងម៉េចទៅបង្កើតផ្នែកខាងបច្ចេកវិទ្យាយ៉ាងម៉េចដើម្បីតាមដានព័ត៌មានអីសតកាងារដែលអាចរៀនអនឡាញបានអញ្ចឹងហើយពង្រឹងស្មារតីឥឡូវក្រមបដិប្រគុណខំប្រឹងពង្រឹងផ្នែកប្រព័ន្ធច្បាប់ពង្រឹងស្មារតីធ្វើឲ្យគាត់បានដឹងមួយចំនួនគាត់មានសេចក្តីក្លាហានត្រឡប់មកវិញមិនខ្លាចញញើតជាជាងពីដើមវាអត់ដឹងអីសោះ ឥឡូវបើក្រុមគ្រប់ប្រក្រុមអញ្ចឹងដោយក្រុមលោកខាងកាណាដានោះគាត់ជួយវឹកវើនបណ្ដោះបណ្ដាលផ្ដល់អាហារូបករណ៍ឲ្យនិស្សិតនោះយើងខ្ញុំកណាលើកដៃសាធុគាត់អរគុណគាត់ធ្វើនឹងបានល្អណាស់គាត់ថែមទាំងនាំគ្នា ទៅជួយកសាងនៅសាលាឆោទៀននឹងផងនោះអង្គការមួយនៅប្រទេសកាណាដានោះក្រុមគាត់នោះ ហៅថាក្រមបញ្ញវន្តឯនឹងជួយបដោះបដាលនិស្សិតមួយចំនួនទាំងប្រសង់ទាំងនិស្សិតអីនឹងអត់រើសមុខទេឥឡូវគាត់នាំគ្នាជួយអញ្ចឹងហើយឃើញ មាន ការរីកចម្រើនរបស់គាត់គាត់ធ្វើមានសភៅមានអីចឹងទៅយើងដតីទៀតយើងនាំគ្នាជួយ ជារបៀបឯកជន យើងជួយអញ្ចឹងពីព្រោះផ្លូវឆ្ងាយគេមើលកម្លាំងសេះអញ្ចឹងណាគុណតែឥឡូវសេះនឹងបបានឆ្ងាយឬអត់ គឺថាតើសាកវាផ្លូវឆ្ងាយបានដឹងថាសេះហ្នឹងបបបានឆ្ងាយប៉ុណ្ណាអញ្ចឹងណាពេលបោលផ្លូវខ្លីបោលមកក្ដួងហើយយកឈ្នះចាញ់អាហ្នឹងប្រភេទសេះមួយគេហៅថា រយៈចម្ងាយខ្លីប៉ុន្តែដើម្បីរយៈចម្ងាយវែងឥឡូវយើងមិនមែនចម្ងាយខ្លីទេយើងចម្ងាយវែងហើយខ្ញុំកណាមើលក្នុងសភាពការដែលរដ្ឋវៀតណាមហើយនិងប្រទេសកម្ពុជា 5ឆ្នាំខាងមុខនេះនឹងមានការផ្លាស់ប្ដូរឲ្យគុណផ្លាស់ប្ដូរធំណាស់មកអំពីថ្នាក់ដឹកនាំចាស់កម្រិលមួយចំនួននឹងប្រឈមមុខជាមួយនឹងការចូលនិវត្តឬមួយក៏ស្លាប់អញ្ចឹងណាដោយរដ្ឋវៀតណាមអគ្គលេខាធិការងៀមភូត្រង់នឹងគឺថាដើរចិត្តលេងរួចហើយតែមានការផ្លាស់ប្ដូរវាទៅតាខាងក្រោមនឹងក៏ដើមគ្នាហើយហើយតើយើងតស៊ូជាមួយរដ្ឋរដ្ឋវៀតណាមនេះយើងត្រូវត្រៀមយ៉ាងម៉េចយើងត្រូវត្រៀមអាហ្នឹងណា ត្រៀមពេលដែលផ្លាស់ប្ដូរអញ្ចឹងផ្លាស់ប្ដូរអញ្ចឹងវាមានការរំគោះរង្គើនៅខាងក្នុងហ្នឹងហើយអាអ្នកត្រូវប្រជែងជាមួយទួនាទីអគ្គលេខាធិការដែលថាជាប្រធានអ្នកចាត់ការនៅ ក្នុងគណៈបកគុំនេះយួនហ្នឹងវាវាត្រូវតែខំប្រឹងពង្រឹងអំណាចរបស់វាពេលដែលគេពង្រឹងអំណាចយើងត្រូវឆ្មៀតចូលដោយវិធីណាអញ្ចឹងណាហើយតាពង្រឹងអំណាចហ្នឹងវាបទុបថយហើយ ជាទូទៅយើងមើលរបៀបយួនវាតែអញ្ចឹងអញ្ចឹងពេលដែលវាបទុបថយយើងត្រូវឆ្លៀតឱកាសយើងត្រូវរត់ឲ្យលឿនអញ្ចឹងពីភ្លេចខ្លួននៅក្នុងករណីណាមួយយើងយើងគិតខ្លួនយើងឲ្យហើយត្រៀមកណាប្រាប់យុវជនយើងទាំងអស់ជាប្រដ្ឋខ្មែរនោះឲ្យដឹងតែពេលដែលគេជួលច្បាល់យើងកុំជួលច្បាល់មួយគេព្រោះរឿងអប់រឿងពួកវាមិនរឿងយើងទេអញ្ចឹង វាគ្រាន់តែរឿងដើមងាយដើម្បីនឹងថែបាក់វាឲ្យគង់វងតែប៉ុណ្ណឹងបើមិនចឹងទៅវាមានរង្គោះរង្គើរំជើបរំជួលអញ្ចឹងយើងគិតរឿងយើងយើងគ្រាន់តែតាមដានរឿងនោះឲ្យដឹងឲ្យដឹងថាវាផ្លាស់ប្ដូរយ៉ាងណាយ៉ាងណាអាណាមួយជែងទួនាទីអាណាមួយធ្វើខុសប្រមាណអីអីចឹងវាធ្វើខុសនោះវាចាប់ផ្ដើមអឺស្រឡាញ់ទ្រព្យសម្បត្តិវាចង់ធ្វើទៅជាអ្នកមានវាជូនកូនចៅវាទៅរៀននៅខាងក្រៅ ហើយវាខំប្រឹងថាឲ្យប្រជាពលរដ្ឋនេះចេះតែខំប្រឹងធ្វើទៅវាគិតតែប្រយោជន៍ដោយដាក់កប៉ាល់យើងគិតមើលពួកអានឹងមកដៃទៅទេទាំងអស់ហើយឥឡូវវាសេដ្ឋីទាំងអស់វាមិនអត់ទ្រព្យសម្បត្តិទេលុយរបស់វារាប់លានប៉ុន្តែវាលាក់លាក់ទុកត្នេះលាក់ទុកត្នោះអញ្ចឹងជូនកូនចៅទៅរៀនអីចឹងទៅនៅបរទេសអញ្ចឹងទៅបង្កើតមុខរបរកូនចៅញាតកូលសារលហិតរបស់វាអញ្ចឹងទៅ អ្នកម្នាក់នោះថ្លៃធ្នូណាទ្រព្យសម្បត្តិវាកើនឡើងហើយយើងនោះគិតអញ្ចឹងឥឡូវយើងចេះតែក្រទៅក្រទៅចិត្តអស់ដីធ្លីរឿងសំខាន់កំបោះបោលចាការសិក្សាខំប្រឹងខំប្រឹងឈ្មោះឈ្មោះគេគេគេដណ្ដើមបានតួនាទីនៅក្នុងទឹកដីគេទ្រព្យសម្បត្តិរបស់យើងដំបូងទីគឺគ្មានអីទេពួកនឹងគេខំប្រឹងរៀនទាំងអស់និយាយស្មោះឲ្យគេ ពួកក្រុមហាណូយនឹងគឺគេរៀនចេះច្រើនណាស់ ពួកគេសិតតអ្នករៀនណាហើយអញ្ចឹងណាយើងមើលរបៀបហ្នឹងយើងត្រូវខំប្រឹងរៀនបើមិនរៀនទេយើងនៅតែខ្លាចគេអញ្ចឹងពីព្រោះតើតែមានតម្រេះវិជាបានយើងអត់ខ្លាចគេបានគេបោកយើងអត់បាននឹងរឿងសំខាន់ដែលខ្ញុំកណាររំលឹករំលឹកសំខាន់ហ្មងព្រោះផ្លូវវែងឥឡូវហ្នឹងឥឡូវហ្នឹងផ្លូវវែងគិតទៅហើយពេលបច្ចុប្បន្នហ្នឹងគឺថា រយៈពេល5ឆ្នាំតទៅមុខទៀតហ្នឹងគឺថាថ្នាក់ដឹកនាំយើងខ្ញុំកណាហ្នឹងក៏ខំប្រឹងឆ្លៀតឱកាសដើម្បីនឹងជជែកជាមួយថ្នាក់ដឹកនាំមួយចំនួន ដែលគាត់មានស្មារតីយល់ដឹងច្បាស់លាស់ថាឥឡូវអាចនឹងមានការផ្លាស់ប្ដូរតើយើងយើងត្រៀមយុទ្ធសាស្ត្ររបស់យើងយ៉ាងម៉េចដើម្បីទប់ទល់តទៅទៀតនឹងកណាចូលប៉ុណ្ណឹងហើយរឿងដតីទៀតក៏យើងតាមដានដែរឧទាហរណ៍ដូចខាងផ្នែកចិនគាត់ នឹងបង្កហានិភ័យអីទៅដល់តៃវ៉ាន់យ៉ាងម៉េចពីព្រោះឥឡូវសមយុទ្ធរបស់គាត់ហាក់ដូចជាពាត់ជុំវិញកោះតៃវ៉ាន់នឹងឯងសមយុទ្ធណាទៅពាត់ជុំវិញកោះគេគឺថាវាវាវាបង្ហាញសាច់ដុំអញ្ចឹងទៅណាណាប៉ុន្តែយើងអាចឃើញហ្នឹងមកពីនិយាយឃើញទៅថាជាទូទៅមនុស្សយើងដឹងស្រាប់ហើយយើងដឹងថាខ្ញុំណាធ្លាប់និយាយមួយទីគុណថាវា តាំងពីណាពីណីមកយើងមានតែឃើញចិនបញ្ចេញតបទៅធ្វើសង្គ្រាមអីណាទេអត់ដែលទេអឺតបចិនអត់ដែលចេញពីប្រទេសទេតែឥឡូវមិនអាចគេមកដល់ហើយវាលមាស់ហ្នឹងគុនណាមកវាមានទ្រព្យសម្បត្តិខ្លះវាមានអឺសពាវុធសពាវុធសេដ្ឋកិច្ចគួរសមឥឡូវនេះចាប់ដើមហើយចាប់ដើមពង្រឹងសមត្ថភាពទៅ ហើយនៅតែកន្លែងកោះតៃវ៉ាន់នឹងមួយទេដែលគាត់នៅសង្គ្រឹតខ្លាំងប៉ុនកោះតៃវ៉ាន់តែគុណតែគុណគិតថាហេតុអីបើអាមេរិកគេមកជួយកោះតៃវ៉ាន់ខ្លាំងណាស់ហ្នឹងពួកកោះតៃវ៉ាន់នេះគុណកោះតៃវ៉ាន់ហ្នឹងប្រៀបដូចជាទំនាប់ឲ្យហាវ៉ៃអញ្ចឹងហឹមនឹងជាផ្លូវយុទ្ធសាស្ត្រណាណាកោះតៃវ៉ាន់ហ្នឹងក៏ដូចជាទំនាប់ឲ្យហាវ៉ៃអញ្ចឹង ហើយជប៉ុនគាត់ត្រូវតែនេះព្រោះគាត់នៅមានអលង្ការបញ្ចប់បច្ចែងកោះគូនកោះតូចតូចនៅម្ដុំនោះដែរអីកូរ៉េត្បូងថ្មីរួចអញ្ចឹងស្លាបរបស់សហរដ្ឋអាមេរិកកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនៅកូរ៉េត្បូង នៅប្រទេសជប៉ុនចិនធ្វើម៉េចធ្វើម៉េចបន្ថយហើយសហរដ្ឋអាមេរិកចង់តែឲ្យចិនបន្ថយតា មែនការចរចានេះគាត់ជាយុទ្ធសាស្ត្រនេះគឺចង់ឲ្យតាចិននឹងបញ្ចេញតបមកដើម្បីនឹងសារលបងមួយតៃវ៉ាន់ទៅអាពេលហ្នឹងគាត់ដឹងដឹងគ្នាសារលបង គ្នាហើយសួរថាចិនគាត់ប្រថុយទេគាត់មិនប្រថុយទេមកពីសម័យកូវីដនេះគេដកគេដកក្រុមហ៊ុនចេញពីប្រទេសចិនច្រើនហើយអញ្ចឹងតទៅទៀតនៅក្នុងថ្ងៃអនាគតយើងមិនហ៊ានថាឥឡូវទេ ប៉ុន្តែ5ឆ្នាំទៅមុខទៀតពីព្រោះការរើក្រុមហ៊ុនចេញពីប្រទេសមួយទៅប្រទេសមួយទៀតវាចំណាយពេលយូរគេទៅគិតគូរឲ្យរំដោះម្ដងបន្តិចម្ដងបន្តិចប៉ុន្តែគេមិននៅប្រទេសចិនទៀតទេ គេមិននៅកន្លែងតែមួយទៀតទេគេទៅប្រទេសដើមរបស់គេឬមួយក៏ទៅកន្លែងផ្សេងដោយសាររដ្ឋអាមេរិកគេបញ្ចេញថាវិការមួយចំនួនដើម្បីជួយក្រុមហ៊ុនគេ ជួយក្រុមហ៊ុនគេលើកទឹកចិត្តឲ្យក្រុមហ៊ុនគេត្រឡប់ទៅស្រុកវិញ ព្រោះគេមានបញ្ហាសម័យកូវីដហ្នឹងរបស់ខ្លះកន្លែងប្រព័ន្ធការងារប្រព័ន្ធផលិតផលមួយចំនួនវាទៅស្ទះដោយសារអឺសម្ភារៈមួយចំនួន ទៅទៅរាំងស្ទះនៅប្រទេសចិននឹងច្រើនពេកនាំចេញវាអត់បានហើយការផ្គត់ផ្គង់ក៏មាន បញ្ហាទៀតមកពីយើងដាក់តែមួយកន្លែងដាក់កន្លែងនោះកើតកូវីដទៅមានបញ្ហាបណ្ដោយនេះគឺជាបទពិសោធន៍មួយធំរបស់ពិភពលោកអញ្ចឹងពិភពលោកបានគិតហើយ ហើយគេមិនរាយតែមួយកន្លែងទេគេរាយដូចថាអាស៊ីគេមិនរាយទាំងអស់ទេគុណឃើញទេគេរាយអាស៊ីអាស៊ីភាគអាគ្នេយ៍ផងគេអាស៊ីគេរាយនៅអាស៊ីបូព៌ាទៀតអញ្ចឹងគេរាយនៅអាហ្វហ្គានីស្ថានប៉ាគីស្ថានបង់ក្លាដេសអឺស្អីសេរីលង្កាអញ្ចឹងរាយទៅប្រទេសមួយចំនួនដែល កំពុងតែអភិវឌ្ឍ ដែលត្រៀមកំពុងអភិវឌ្ឍនឹងនៅតម្លៃពលកម្មថោកជាការពិតក្រុមហ៊ុនទាំងអស់ក៏ត្រូវទៅទៅនាំក្រុមហ៊ុនរបស់គាត់ទៅដាក់នៅកន្លែងណាដែលពលកម្មថោកថ្លៃភ្លើងវាថោកតែប្រទេសកម្ពុជាវាអកុសលត្រង់ថ្លៃភ្លើងយើងវាថ្លៃថ្លៃពេកអញ្ចឹងបានយើងយើង target មិនសូវបានក្រុមហ៊ុនប្រហែលទេយើងពលកម្លាំងពលកម្មរបស់យើងនៅថោកជាងរដ្ឋវៀតណាមជាងប្រទេសវៀតណាមមែន ប៉ុន្តែថ្លៃភ្លើងរបស់យើងថ្លៃថ្លៃណែនាំចេញរៀបចំគេហៅថារដ្ឋការនាំចេញទៅរបស់យើងនោះវានៅថ្លៃជាងប្រទេសវៀតណាមព្រោះហេតុនោះហើយបានយើងដណ្ដើមយកភ្ញៀវនោះមិនទាន់បានច្រើនហើយបើយើងរៀបចំប្រព័ន្ធនឹងបានស្អាតអយើងខំប្រឹងធ្វើវារីអកិសនីបានច្រើន ធ្វើឲ្យតម្លៃភ្លើងនោះថោកមក ពលកម្មយើងថោកភ្លើងថោកទៀតហើយប្រព័ន្ធរដ្ឋការនាំចេញវាថ្លៃថោកដូចប្រទេសគេប្រទេសឯងដែរយើងធ្វើជាការឆ្ងល់ចុះហេតុអីបានប្រទេសគេអឺរដ្ឋការដើម្បីនាំតំណែងយកទៅបរទេសវាថោកហើយហេតុអីបានយើងវាថ្លៃយើងមើលអាហ្នឹងមកមកអំពីយើងនឹងវានៅការហូបសំណោកនោះវាច្រើនពេកមិនគំថាស៊ីសំណោកវា យើងថាហូបសំណោកយើងទួលការលុយក្រមតុកអីនោះច្រើនពេកអញ្ចឹងយើងបន្ថយអានឹងមកដើម្បីកសាងប្រទេសយើងឲ្យទាន់គេកុំឲ្យប្រទេសជិតខាងគេមើងងាយព្រោះអតីតយើងធ្លាប់ចម្រើនរុងរឿងនឹងបន្ថយដូរអេរយាប័តរបស់យើង ដើម្បីឲ្យវាចម្រើនរុងរឿងកុំចេះតែស្រែកហើយជួនកាលយើងប្រកែកឆ្លោះគ្នាប៉ុន្តែយើងអត់គិតពីរឿងយើងទេណាឃើញអ្នកឆ្លោះគ្នានោះភ្លេចមើលខ្លួនគាត់ណា អញ្ចឹងធ្វើការយូរយូរទៅស្រាប់តែមានឡើងមានឡើងមានឡើងអញ្ចឹងទៅហើយអ្នករស៊ីអ្នករស៊ីនោះមានមហាសិទ្ធិអបញ្ញាច្រើនអញ្ចឹងរស៊ីជាមួយរដ្ឋអំពីរដ្ឋថៃបាលនោះក៏ទទួលបានផលប្រយោជន៍អញ្ចឹងដែរហើយហេតុអីបានគេចេះគេមិនគិតគ្នាគេមិនគិតដល់ប្រទេសថាមកពីយើងបង្កើត អ្នកបាក់នឹងដណ្ដើមគ្នាច្រើនពេកហើយយើងជេរតែគ្នា យើងឆ្លោះគ្នាយើងយើងអត់វាឆ្លោះមួយយួនណារឿងបញ្ហារបស់យើងមកពីយួនមកពីយួនមានមកពីសៀមខ្លះមកពីថៃខ្លះអញ្ចឹងយើងក៏អត់មានរឿងមួយអាមេរិកឬមួយចិនទេអត់ទេរឿងដែលគេធ្វើឲ្យយើងមានអោនភាពហ្នឹងគឺយួនហ្នឹងមកយួនណាយួនបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយើង យួនបំផ្លាញប្រព័ន្ធវប្បធម៌យើងយួនបំផ្លាញប្រព័ន្ធដឹកនាំដ៏ថ្លៃថ្នូររបស់យើង បំផ្លាញប្រវត្តិសាស្ត្ររបស់យើងចូលរួមបំផ្លាញមនុស្សរបស់យើងទៀតមនុស្សរបស់យើងនឹងពិបាកដាំណា យើងត្រូវដាំ100ឆ្នាំដូចអ្នកប្រាជ្ញចិនគេស្ដេចអីអើយប្រហែលជាជិត2000ឆ្នាំហើយនៅក្នុងប្រវត្តិហ្នឹងលោកត្រឹងបានរិនគាត់ធ្លាប់និយាយប្រាប់ខ្ញុំគាត់ណា ដូចយើងឮសូហូជីមិញនិយាយអញ្ចឹងគេហៅអីហូជីមិញគេនិយាយស្អីមើលណាំចុងកៃចាំណាំចុងងើយអញ្ចឹងគេថា10 10ឆ្នាំដាំដើមឈើ100ឆ្នាំដាំមនុស្សប៉ុន្តែពុទ្ធអានឹងវាមានតាំងពីស្រុកចិននឹងយូរហើយភាសិតហ្នឹងតាច់នឹងគាត់ទៅឡើងក្រងរាជហើយគាត់ហៅអ្នកប្រាជ្ញរបស់គាត់ហ្នឹងមកសួរថាឥឡូវ យើងទៅរៀបចំប្រទេសដូចវាយយកបានថ្មីថ្មីអីចឹងទៅប្រមូលគ្នា ទៅរៀបចំប្រទេសហើយហៅអ្នកប្រាជ្ញហ្នឹងមកសួរថាឥឡូវចង់ឲ្យប្រទេសយើងអភិវឌ្ឍទៅធ្វើម៉េចអូរីចម្រើនឲ្យសបោសបាយហ៎បានអ្នកប្រាជ្ញហ្នឹងគេសួរថាឥឡូវបើព្រះអង្គព្រះអង្គចង់ឲ្យរីចម្រើនប្រមាណរយៈពេលប៉ុណ្ណាហើយស្ដេចនោះថាអីចង់មួយឆ្នាំអីបានទេហើយបាន អ្នកប្រាជ្ញទៅគេថាអូបើព្រះអង្គចង់រីករីកចម្រើនក្នុងមួយឆ្នាំគឺថាទៅទៅដាំស្រូវហឹមនាំគ្នាធ្វើស្រែហឹមធ្វើស្រែតែមួយឆ្នាំបានហើយទៅគៀងគោប្រជាពលរដ្ឋនឹងចែកពូជគ្នាឲ្យនាំគ្នាធ្វើស្រែទៅមួយឆ្នាំបានហើយក៏ហើយចុះបើចង់ពេលគូដូច4 10ឆ្នាំអីឲ្យរីកចម្រើនថានឹងទៅដាំដើមឈើនាំគ្នា ដាំដើមឈើទៅ គាត់ដាំដើមឈើអាដើមឈើកាឈើស៊ីផ្លែ5 6ឆ្នាំបានវាអោយផលប៉ុន្តែវាបានផលយូរវាបានផលយូរវា5 6ឆ្នាំអាខ្លះផ្លែឈើដើមឈើខ្លះ7 8ឆ្នាំបានអោយផលប៉ុន្តែវាអោយផលយូរ20 30ឆ្នាំមកដូចស្រូវធ្វើតាមឆ្នាំបានហ្នឹងប៉ុន្តែវាអោយផលតាមមួយផ្លែតហ្នឹងឯងវាអោយផលតែម្ដងអស់ឯងប៉ុន្តែដើមឈើ វាខ្ទង់10ឆ្នាំគេហៅថាត្រាប់100ឆ្នាំត្រង់កៃហ្នឹងប៉ុន្តែ ដល់ទៅពេលវាអោយផលវាអោយផល20 30ឆ្នាំហើយចុះបើមនុស្សថាចុះបើត្រូវការពេលវែងថាពេលវែងត្រូវដាំមនុស្សដាំមនុស្សហ្នឹងមិនដាំមនុស្សត្រូវការ100ឆ្នាំប៉ុន្តែវាអោយផលរាប់ពាន់ឆ្នាំណែចាបើដាំមនុស្សបាន ផលប្រយោជន៍ដែលវាថែទាំវប្បធម៌វាសរសេរក្បួនទុកវាអាចរីកចម្រើនរហូតទៅដល់រាប់ពាន់ឆ្នាំយូរបងមើលដូចអាសម័យរីកចម្រើនរបស់ប្រទេសយើងគេហៅថាអាណាចក្រយើងរុងរឿងណាយើងរុងរឿងណារាប់រយឆ្នាំ6 700ឆ្នាំណាប្រាប់តាំងពីសតវត្ស802មក ភាពរុងរឿងរបស់យើងមកដល់សតវត្សទី14គូគិតមើល6 6 700ឆ្នាំនោះសម័យនោះយើងនាំគ្នាដាំមនុស្សដាំមនុស្សមនុស្សស្មោះត្រង់ដូចខ្ញុំកណាធ្លាប់និយាយទូលដៃគុណអញ្ចឹងអង្គរវត្តណាគុណបើមនុស្សមិនស្មោះត្រង់អង្គរវត្តធ្វើមិនត្រង់អញ្ចឹងទេព្រោះផ្អៀង បើមនុស្សមិនស្មោះត្រង់អង្គរវត្តមានមានដៃអណែកមានមានដេកូលមានសំណល់លួសសំណល់ណាទៅជួយចងអត់ប្រងមានស៊ីម៉ង់ឯណាហើយបើមនុស្សមិនស្មោះត្រង់គូដាប់ដាប់ប្រឆាវបន្តិចមិនស្មោះត្រង់មួយចវាយនេះអីលួចខ្ជិលលួចអីចឹងទៅអង្គរវត្តត្រង់ដែរអត់ត្រង់ទេហើយមិនបានមកមកឲ្យយើងរាល់គ្នាបានមើលឃើញអញ្ចឹងរាប់ពាន់ឆ្នាំទេនោះអញ្ចឹងណា របៀបដាំមនុស្សនឹងវាមាន ផលប្រយោជន៍ឆ្ងាយអញ្ចឹងបាន បានគេគេគិតពីរឿងរឿងខំប្រឹងដាំមនុស្សហ្នឹងមកដាំមនុស្សមានប្រយោជន៍អញ្ចឹងណាអានឹងអ្នកប្រាជ្ញនិយាយអញ្ចឹងឯករានិយាយម្ដងទៀតធ្វើស្រូវបានផលតែម្ដងទេប៉ុន្តែបានភ្លាមតាមឆ្នាំបានទេប៉ុន្តែដើមឈើ8ឆ្នាំ9ឆ្នាំ10ឆ្នាំបានប៉ុន្តែបានផលវា30 40ឆ្នាំ 20 30ឆ្នាំអីនោះបានមកអស់អញ្ចឹងយើងមានពេលដាំបន្តទៀតដាំបន្តអញ្ចឹងណាវាបានមលប់ផងបានផ្លែផងដូចដាំស្វាយដាំអីអីចឹងដើមប្រភេទដើមឈើគឺស្រុកនេះគេដាំផ្លែប៉មដាំអីចឹងណាគាត់ណាហ្នឹងហើយវាបានផលវែងឆ្ងាយហើយដល់ដល់វាធំតឥឡូវយើងដាំវិគីដាំជាទៀលវាធំទៅបានជាឈើបានជាក្តារគ្រឿងសង់តែហោហែចឹងទៅនោះអញ្ចឹង ហើយបើឈើក្លឹមក្លឹមច័ន្ទវាសនាអីនោះវាបានផលប្រយោជន៍ទៀតហើយបើតាមមនុស្សអញ្ចឹងផលរហពាន់ឆ្នាំអញ្ចឹងវាមានអ្នក ប្រាជ្ញមានប្រព័ន្ធសិក្សាដូចស្រុកកម្ពុជាប្រទេសកម្ពុជាហ្នឹងធ្វើប្រាសាទម្ដងរហព្រួយប្រាសាទក្នុងមួយឆ្នាំក្នុងពេលតែមួយមកពីយើងវាមានមនុស្សច្រើនគេដាំមនុស្សបានធ្វើប្រាសាទក្នុងមួយរយៈពេលហ្នឹងយើងវាសម្បូរជាងយើងសម្បូរណែមនុស្សស្មោះត្រង់ ម្លោយធ្វើស្អីស្អីវាត្រង់ទាំងអស់កណានិយាយប្រសាទបើថាមនុស្សមិនស្មោះត្រង់ធ្វើប្រសាទត្រង់ទេ ប្រសាទនោះអត់មានអីយកទៅបាល់ទល់ទល់ទល់គ្នាឡើងទៅលើអីចាំបើមនុស្សមិនស្មោះត្រង់ធ្វើម៉េចទល់ថ្មនឹងត្រង់កើតគុណគិតមើលនឹងវាងាយយល់បងងាយយល់ពួកប្រាំងទៅអង្គុយមើលប្រាសាទកោវត្តខ្មែរគាត់កវីតក្បាលខ្មែរនោះវាម៉េចមកទល់ឡូវហមតាន់ឃើញដូចអាគ្នាហ្នឹង ណាគេអង្គុយមើលថ្មហ្នឹងឯងខ្ញុំកណាតទៅអង្គរវត្តណាទៅញឹកហ่าសម័យហ្នឹងមានមានដីម្ដុំនៅសៀមរាបហ្នឹងកាលទៅធ្វើលបងដីហ្នឹងក៏ធ្វើទៅធ្វើប្រហែលជាមួយអាទិត្យអីងាយឡើងទៅកវត្តទៅមើលទៅឃើញពួកប្រាំងអង្គុយមើលតែថ្មសម្លឹងធ្វាក់សម្លឹងអត់ដាក់ឯងសម្លឹងអញ្ចឹងពួកហ្នឹងបែបពួកនិស្សិតហើយពុកមាត់អីសមោមសក់វែងអញ្ចឹងអង្គុយមើលអាមអាវខោមខោសៀតតែខោខ្លីខ្លះទៅអាវយឺតណា អង្គុយមើលបិចមួយសភៅមួយអញ្ចឹងអង្គុយមើលកត់មើលកត់ហើយបើសន្ទុះហ្នឹងកវីទៅក្បាលហើយដើរចេញមកទឹកអីផឹកក៏ដើរចូលទៅទៀតណាមើលឃើញចេះចេះអង្គុយមើលពួកហ្នឹងហើយប្រាប់ក្មេងក្មេងសហការីទៅមើលប្រាំងមើលថ្មមកផ្សាតខ្មែរហើយកវីទៅក្បាលវាជាឆ្ងល់មួយចាស់ខ្មែរនោះចាស់នឹងអាម៉ែជួយធ្វើឲ្យនាគនោះគុនឃើញទេនាគ នាគនឹងតាប់ក្បាលនាគនឹងក្រៅនេះហើយហើយជើងនាគនឹងរហូតយកជើងនាគធ្វើប្រកាន់ដៃឃើញទេអាចដើរទៅនាគនឹងជើងនាគនឹងប្រកាន់ដៃហើយជើងនាគទ្រចុះមកអញ្ចឹងទៅរហូតទទួលអង្គទៅអបគីឡូហ៎ណានឹងនឹងរបៀបហៅថាៀបវិធីដាំមនុស្សនោះប្រើបានយូរអញ្ចឹងណាអញ្ចឹងស្ថានភាពនៃ យើងនៅសាលព្រលឹងហ្នឹងនៅសាលព្រលឹងក្នុងគោវត្តនៅអីចឹងហ្នឹងជាព្រលឹងឯងព្រលឹងបបបរោះយើងនៅហ្នឹងបបធស្អីស្អីហ្នឹងទៅគោវត្តហ្នឹងគេលួចបានទេមានណាលួចបានណាអញ្ចឹងក្បាច់ខ្មែរអ្នកឆ្លាក់អ្នកអីបាត់សម័យពលពតសម្លាប់អស់ហើយឥឡូវឃើញដោះទៀតគុណឃើញដោះដូចផ្សិតអញ្ចឹងមកអំពីយើងមកនៅព្រលឹងណានិយាយអញ្ចឹងណាព្រលឹងណាឲ្យតែយើងនៅព្រលឹង នេះម្ដងនេះជែកគ្នា មួយវេទិកាដៃគុណដែរនិយាយពីរឿងព្រលឹងព្រលឹងជាតិនោះអត់តន់បានហ្នឹងហើយលោកអឺស្អីទេនួនខឿនគាត់ធ្លាប់និយាយដែរលើពីអ៊ីខ្មែរនៅ ពេលរីរ៉ាហ្សាម៉ែគឺថាពូជខ្មែរវាអត់អាចសូនបានទេអញ្ចឹងណាណាកណាចូលប៉ុណ្ណឹងចុះវាយូរតិចដែរយូរតិចដែរចង់និយាយថាប្រធានបទរបស់កម្ពុជាក្រោមវានៅថ្មី ថ្មីទេថ្មីស្អាងណាអូខេអូខេអរគុណដែរអរគុណចាស់រយៈធម្មោហ្នឹងក៏បានបរិយាយផ្ដោតអារម្មណ៍ទៅលើដដែលកម្មចរកម្ពុជាក្រមគឺជារឿងសំខាន់ពីព្រោះយើងវិភាសាទៅលើព្រឹត្តិការណ៍ទាំងឡាយដែលពាក់ព័ន្ធទៅក្នុងមហាអំណាចហ្នឹងគឺយើងចង់ទាញអារម្មណ៍យើងអ្នកវិភាសាហ្នឹងឲ្យយល់ ហើយយើងទាញផលប្រយោជន៍ដើម្បីបញ្យល់ឲ្យយុវជនរបស់យើងបានយល់ថាយើងអឺការងាររបស់យើងគឺជារឿងសំខាន់ណាស់ដោយគុណចាស់បានលើកឡើងអញ្ចឹងយើងត្រូវតែ ដើម្បីប្រកួតប្រជែងត្រូវតែប៉ុណ្ណឹងយើងត្រូវត្រូវទៅមើលកម្លាំងសេះរបស់យើងកម្លាំងសេះរបស់យើងបើសិនយើងសេះយើងមមមួនសេះយើងខ្លាំងយើងបបានបានឆ្ងាយឥឡូវបងតឹងជួយជួយជួយរកវិធីណាមួយ ដើម្បីឲ្យសេះយើងនឹងមានកម្លាំងខ្លាំងហើយឲ្យមាន លបឿនលឿនដើម្បីធ្វើយ៉ាងណាឲ្យបានដល់ឆ្ងាយទៀតអង្គអង្គតឹងចំណុចច្រើនយ៉ាងណាដូចយើងលើកឡើងបងលើកឡើងជាច្រើនហើយប៉ុន្តែខ្ញុំកណាគាត់ថែមថាបុគ្គលមួយចំនួនហ្នឹងគេលើកឡើងទស្សនៈជាច្រើនហើយមានតាំងឃ្លាប្រយោគមានតាំងអឺបុរាណវិទូមាន តាំងបច្ចុប្បន្នភាពហ្នឹងគេតែងតែនិយាយតតគ្នាថាធ្វើស្រែអន្ទឹកធ្វើសាច់បាយជាដើមអញ្ចឹង ឥឡូវយើងប្រយ័កមួយហ្នឹងយើងគួរតែយល់ឲ្យច្បាស់ដែរថាតើយើងចង់ធ្វើស្រែទោះតែមានទឹកអញ្ចឹងហើយទឹកហ្នឹងបើយើងចង់មានទឹកហ្នឹងសួរសួរសប្ថ្ងៃហ្នឹងសំបីសម័យដើមយើងធ្វើស្រែតាមរដូវអឺមករដូវកាលទេចាំដល់អាខ្លាភ្លៀងធ្លាក់ជោគចំបានចាប់ដើមភួរស្រែរស់អញ្ចឹងទៅពឹងលើទឹកភ្លៀងធម្មជាតិធ្លាក់ចុះមកអញ្ចឹងក៏ប៉ុន្តែហេតុអីបានប្រព័ន្ធសប្ថ្ងៃនេះប្រព័ន្ធធារាសាស្ត្រគេធ្វើបាន2 3រដូវកើត មកអំពី គេដឹងថាវិធីសាស្ត្រដើម្បីជីកព្រែកបលាយនឹងយកទឹកពីធម្មជាតិដែលមានស្រាប់នៅក្នុងនៅលើផែនដីយើងនេះមិនចាំបាច់ភ្លៀងអីជោគចំធំដុំនេះក៏ប៉ុន្តែគេអាចយកទឹកហ្នឹងមកស្រោចស្រពទៅចំការស្រែគេហ្នឹងបានទៅ2 3រដូវទៅកើតអានោះជាជាការងារវិនិយោគមួយដ៏ធំក្នុងនាមធ្វើយ៉ាងណាឲ្យឲ្យមានទឹកមានធារាសាស្ត្រហ្នឹងទៅស្រោចស្រពលើស្រែចំការហ្នឹងវាបានបានកើតជាភាពដាំស្រូវទៅវាបានផល នឹងធ្វើស្រែនឹងទឹកឥឡូវធ្វើសឹកនឹងបាយពេលណាប្រជាជនយើងអត់បាយដោយបងវិរិយៈធម៌មូលលើកឡើងមកអញ្ចឹងថាហានិភ័យរបស់ខ្មែរក្រមនឹងមានស្អីខ្លះយើងត្រូវតែស្រាវជ្រាវឲ្យឃើញចំណុចដែលយើងមានសប្ថ្ងៃហ្នឹងយើងខ្វះចំណេះដឹងហ្នឹងគឺធំធេងមែនទែនយើងខ្វះអាហ្នឹងចំណេះដឹងហ្នឹងហើយដែលជាជាជាធនធានមួយសម្រាប់ដូចបាយអញ្ចឹងណាធ្វើសឹកនឹងបាយអាធនធានហ្នឹងធនធានចំណេះដឹងហ្នឹងគឺបាយ ប្រៀបបានដូចចំបាយអញ្ចឹងជាពិសេសខ្មែរក្រមយើងទួតៅមួយចំនួន ធំតែម្ដងគឺផ្លូវច្បាប់អត់យល់ទេផ្លូវច្បាប់សិទ្ធិមនុស្សច្បាប់សិទ្ធិជនជាតិដើមចំណេះដឹងទួតៅដែលសម្រាប់ចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃហៅថាយើងអាចរៀនឈានដល់ master degree degree master degree diploma អីជាដើមយើងអត់មានទេប្រជាពលរដ្ឋ ខ្មែរយើងខ្មែរក្រមនេះជាពិសេសខ្វះអាហ្នឹងតែអាហ្នឹងសិតតែជាធនធានសម្រាប់យកមកប្រៀបធៀបដូចជាជាជាបាយអញ្ចឹងសម្រាប់យើងធ្វើសັດសង្គ្រាមអញ្ចឹងហើយសັດសង្គ្រាមសប្តាហ៍ហ្នឹងយើងមិនចាំបាច់កាន់កំភ្លើងទេនាមប្រទេសមួយចំនួន គេកាន់តែអាវុធអស់ទាំងនោះអាវុធស្លាបកាអាវុធចំណេះដឹងអាវុធបញ្ញាញាណទាំងអស់ហ្នឹងបានមកពីណាបានមកពីចាស់ចាស់ពីដើមដែលគាត់រៀនហើយគាត់សរសេរទុកដោយព្រះអង្គលើកឡើងមកអញ្ចឹង ហើយយើងនឹងបន្ថែមបន្តសកម្មជនយើងនៅគ្រប់ទិសទីទាំងអស់បន្ថែមបន្តជំរុញឲ្យពួកគាត់យល់ដឹងបន្ថែមតទៅទៀតនឹងនឹងដើម្បីឲ្យគាត់មានអាធនធានដើមនឹងហើយចំណេះដឹងនឹងដែលកើតឡើង វាមិនមែនយកទៅប្រើប្រាស់ក្នុងបច្ចុប្បន្ននឹងទេបើសិនបច្ចុប្បន្ននឹងមិនតាន់ត្រូវការអាចចំណេះដឹងក៏អត់ខូចខាតដែរអញ្ចឹងធនធានបាយដែលមានសប្តាហ៍នេះដែលខ្មែរក្រមត្រូវមានហ្នឹងគឺមានធនធានអស់ទាំងនោះ ហើយទុនធានហ្នឹងសូមកាត់តិចត្រង់ចំណុចបងតឹងថាយើងត្រូវតែមានចំណេះដឹងយើងត្រូវតែរៀនឲ្យបានខ្ពង់ខ្ពស់បើយើងមើលទៅលើ ប្រជាពលរដ្ឋខ្មែរក្រមយើង អ្នកក្រីក្រវាច្រើនហើយការរៀនសូត្រនឹងរៀនដល់ថ្នាក់ខ្ពស់ប៉ុន្តែឲ្យបាន ការងារធ្វើដល់ពេលហើយគាត់ធ្លាក់ទឹកចិត្តតើយើងគួរតែតស៊ូដើម្បីការរៀនសូត្ររបស់យើងដែរទេព្រោះគេមិនអោយតម្លៃគេអោយយើង យើងមកធ្វើជាកម្មករដដែល កណាអានេះហើយជាចំណុចសំណួរមួយដ៏ល្អសំណួរហ្នឹងព្រះអង្គព្រះអង្គសួរហ្នឹងគឺថាចង់ប្រាប់ទៅប្រជាជនខ្មែរក្រមទាំងថាចម្លើយ គឺមិនចាំបាច់យកមកប្រើក្នុងពេលបច្ចុប្បន្នគេគ្រប់ដណ្ដប់គេជីជន់លើយើង គេអត់ប្រើយើងទេមកអំពីកណាយើងចេះដឹង គឺគេពិបាកប្រើយើងណាស់អញ្ចឹងយើងកំអាលយកចំណេះដឹងយើងបញ្ជីសកម្មភាព ក្នុងពេលគេ ត្រួតត្រួតត្រាទៅលើយើងហើយចំណេះដឹងអស់ទាំងហ្នឹងវាអត់សាបសូន្យទេ វាអាចប្រើបានរាប់រយឆ្នាំទៅមុខទៀតបន្តកូនបន្តចៅទៅមុខទៀតឲ្យតែយើងចេះអញ្ចឹងចំណេះដឹងដែលមានស្រាប់ហ្នឹងកុំឲ្យកុំឲ្យបាក់ទឹកចិត្តថ្ងៃណាមួយ គឺមនុស្សត្រូវតែ ប្រើប្រាស់ចំណេះដឹងអស់ទាំងអស់ហ្នឹងគេថាគេមានគេមានឃ្លាមួយទៀតគេថាអឺសពខ្លាសពកើតសឹករកអ្នកក្លាហាន ដល់ពេលសពសានត្រានហ្នឹងគេរស់អ្នកចេះដឹងហ្នឹងហើយពេលណាសពយើងសានត្រានសពយើងត្រូវការគឺគេត្រូវការអ្នកចេះហ្នឹងហើយ គឺគេអត់យល់អ្នកល្ងងដោយពួកខ្ញុំនេះទៀតទេអញ្ចឹងអ្នកល្ងងហ្នឹងគេប្រើបានពេលដែលគេត្រូវការទេអញ្ចឹងសប្តាហ៍យួនសប្តាហ៍ត្រូវការខ្មែរយើងឲ្យល្ងងណាត្រូវការខ្មែរយើងល្ងងទាំងអស់កាលណាល្ងងគេស្រួលប្រើហើយគេយកទៅប្រើការតែមនុស្សអស់ទាំងហ្នឹងទេពេលណាមនុស្សខ្មែរចេះទាំងអស់ហើយយួនប្រើយើងអត់បានទេណាពេលនោះយើងប្រើខ្លួនឯងយើងយើងប្រើសិទ្ធទាំងអស់ដែលយើងរៀនចេះហ្នឹងយើងប្រើកម្លាំងធនធានបញ្ញាញាណទាំងអស់ដែលយើងមានហ្នឹង យើងប្រើចំណេះដឹងដែលយើងរៀនបានហ្នឹងជាពិសេសសិទ្ធិមនុស្សទាំងអស់ហ្នឹងបើយើងបណ្ដុំគ្នាឲ្យបានច្រើនទៅច្បាស់ជាមនុស្សទាំងអស់ហ្នឹងអាចកើតឡើងនៅវិធីសាស្ត្រអ្វីមួយហើយមនុស្សកណាចេះបង្កើតនៅវិធីសាស្ត្រហើយហើយវិធីសាស្ត្រហ្នឹង គឺជំរុញឲ្យប្រជាជននៅជុំវិញខ្លួនហ្នឹងអាចមើលឃើញនៅអាទិដ្ឋភាពដែលខ្លួនឯងចាប់ចាប់ដើមបង្កបង្កើតផលឡើងឡើងវាជិញជាផ្លែផ្កាហើយកណាជិញជាផ្លែផ្កាមនុស្សជុំវិញខ្លួនយើងនេះចាប់ដើមត្រូវការផ្លែផ្កាហ្នឹងហ្នឹងមកពីភាព ចេះដឹងភាពភ្លឺថ្លារបស់បុគ្គលទាំងឡាយដែលបង្កើតឡើងហើយមានថាដំបូងឡើងចាប់ផ្ដើមភ្លាមមានមនុស្សរាប់ពាន់នាក់វាចេះទាំងអស់គ្នាអញ្ចឹងទេហើយមនុស្សម្នាក់ម្នាក់វាចេះទៅតាមជំនាញខុសៗគ្នាមនុស្សខ្លះជំនាញខាងច្បាប់ទៅមនុស្សខ្លះដូចព្រះអង្គលើកឡើងអញ្ចឹងជំនាញវាអត់ដូចគ្នាទេអញ្ចឹងត្រូវការបុគ្គលប្រជាជនខ្មែរក្រមទាំងអស់នោះឲ្យមានជំនាញខុសៗគ្នាអញ្ចឹងសូម្បីតែប្រទេសអូស្ត្រាលីនេះជាដើមឲ្យតែចេះខាងជំនាញអីក៏គេយកទៅប្រើការបានដែរ អញ្ចឹងអ្នកប្រាជ្ញខ្មែរយើងថាអាគេហៅថាអាកោងធ្វើកម្មអាត្រង់ធ្វើអាក្រងកោងធ្វើកង់អាត្រង់ធ្វើកម្មឯជាដើមណាវាមានរឿងជាច្រើនទៀតដែលបញ្យល់ឲ្យយើងយល់ថា វាមិនមែនចាំបាច់តែអ្នកចេះនឹងទាំងអស់ទេបើធ្វើការងារបានទេអញ្ចឹងចេះដែរវាចេះនៅនៅក្នុងកម្រិតណាមួយ ចេះនៅក្នុងចំណុចណាមួយ ដែលអាចសង្គមត្រូវការយកមកប្រើបានហើយប្រើបាន គ្រប់លក្ខណៈទាំងអស់ទៀតគ្រប់គ្រប់សកម្មភាព អញ្ចឹងនៅក្នុងសង្គមមួយដែលចង់ទៀមទា សិទ្ធិសេរីភាពមិនមែនតែអ្នកចេះច្បាប់ទាំងអស់នោះទៅទៀមទាទេវាត្រូវការអ្នកដែលមានកម្លាំងកាយកម្លាំងធម្មពលគ្រប់គ្រាន់អឺមួយយ៉ាងផ្សេងទៀតណាជាពិសេសដោយការងារព្រះអង្គលើកឡើងមកអញ្ចឹងថាបើចង់តស៊ូវែងតលមានមើលមើលតើកម្លាំងសេះយើងដល់កម្រិតណាសេះហ្នឹងមិនមែនមិនសេះតែចេះតែរត់បាន បានបានមកជុំហ្នឹងឲ្យយកទៅទៅរត់ផ្លូវឆ្ងាយអាសេះដែលធ្លាប់ប្រណាំងនៅតាមខ្សែវៀនហ្នឹងយកទៅរត់ដើម្បីធ្វើសឹកសង្គ្រាមมันអាចបានទេណាមិនមិនថាដូចពួកយើងឡើងមកខ្សែវៀននិយាយក្តោបក្តោបជារៀងរាល់ពេលនេះហើយយកទៅធ្វើសឹកសង្គ្រាមបន្តជាមួយនឹងគេធ្វើបានទេមិនតាន់ចេះច្បាស់ទេអញ្ចឹងទៀមទាអ្នក ដែលជំនាញការដែលរៀន សម័យក្រោយណាហើយចេះហើយយកទៅឆ្នៃ អាអាអាច្បាប់ទាំងត្រឡប់ទាំងអស់ដែលខ្លួនបានចេះណាឆ្នៃប្រឌិតវាហើយកែប្រែអាច្បាប់ទាំងអស់ហ្នឹងកែប្រែគុណិតរបស់ខ្លួនដែលមានហ្នឹងឲ្យវាស្របទៅតាមអាស្ថានភាពប្រែប្រួលនៅក្នុងពិភពលោកក៏ដូចជានៅក្នុងប្រទេសវៀតណាម ដែលនឹងប្រែប្រួលព្រះអង្គវិយធម៌មួយលើកឡើងមិនអញ្ចឹងថា5ឆ្នាំក្រោយមកអឺស្ថានភាពនឹងប្រែប្រួលនៅតំបន់អាស៊ីយើង ជាពិសេសពិភពលោកនោះក៏យ៉ាងដែរមិនមែននៅទេអញ្ចឹងរហូតទេ ហើយវាមិនមែនកើតសង្គ្រាមរហូតជារៀងរាល់ឆ្នាំរហូតដល់មកទស្សវត្សមកមកមកសតវត្សដូចដូចពីមុនទេខ្ញុំជឿជាក់ថាអញ្ចឹងនៅក្នុងបច្ចុប្បន្ននេះគិតថាវានឹងប្រែប្រួលទៅតាម អាស្ថានភាព អន្តរជាតិនឹងពេលណាកលាទេសនានឹងផ្ដល់ឲ្យយើងចាប់យកឱកាសបាន យើងមានអ្នកចេះស្រាប់អញ្ចឹងទៅកុំឲ្យធុញទ្រាន់ក្នុងចំណេះដឹងដែលខ្លួនកំពុងរៀនមាន បុគ្គលមួយចំនួនថារៀនចេះហើយគ្មានការងារធ្វើអត់ចាំបាច់ទៅធ្វើទេធ្វើមិនឲ្យតែជីវិតនឹងអាចរស់បានមធ្យមហើយអាចបញ្យលបុគ្គលឬក៏បងប្អូនយើងបន្តបន្តទៅទៀតដូចជាវិរិយៈធម៌មកលើកឡើងមិនអញ្ចឹងព្រះអង្គថាមាន អ្នកប្រាជ្ញខ្មែរយើងមួយចំនួននៅប្រទេសកាណាដានឹងជួយអបធម្មឲ្យនិស្សិតនេះសមណនិស្សិតឯជាដើមនឹងឲ្យរៀនខំទាំងអស់នឹងពួកគាត់ខំនឹងមិនមែនទន្ទឹងឲ្យពួកអ្នកចេះ សម័យក្រោយនៅប្រទេសវៀតណាមនៅនៅកម្ពុជាក្រោមនោះឲ្យចេះឲ្យទៅធ្វើការនោះភ្លាមទេវាមិនមែនអញ្ចឹងទេព្រោះបច្ចុប្បន្នហ្នឹងយើងអត់តនៅគ្រប់ក្រននៅអឺសមត្ថភាពរបស់យើង ដើម្បីទៀមទានអ្វីមួយនៅឡើយទេក៏ប៉ុន្តែយើងបញ្ចាំចិត្តទុកឲ្យហើយរក្សានៅ អាទ្រព្យសម្បត្តិរបស់យើងមានហ្នឹងទុកឲ្យហើយថ្ងៃណាមួយភាពជាស្ដែងនឹងមកដល់អាទ្រព្យសម្បត្តិហ្នឹងវានឹងយកទៅប្រើការហើយអញ្ចឹងដូចយើងយើងរាល់ថ្ងៃហ្នឹងកំពុងធ្វើការ ឬគ្រប់តែគ្នាយកយកលុយសល់បន្តិចបន្តួចយកទុកធនាគេអញ្ចឹងថ្ងៃណាមួយចង់ទិញតេះទិញសំបែងថ្ងៃណាមួយចង់ដើរ holiday អាលុយហ្នឹងមានសម្រាប់យើងប្រើប្រាស់មិនយើងថាអឺមានលុយហើយខ្ញុំមិនដឹងយកទៅចាយស្អីលុយវាមិនឋិតនៅក្នុងការយើងចាយទេតែឋិតក្នុងការយើងត្រូវការធ្វើអីកាលណាយើងពេលយើងត្រូវការធ្វើអីអាឋានអាស្ថានភាពនឹងមកដល់យើងមានលុយយើងទៅទប់ស្កាត់យើងមានលុយយើងទៅប្រើប្រាស់យ៉ាងណាមិញធនធានមនុស្ស អឺចំណេះដឹងរបស់មនុស្សលោក វាតែងតែអឺប្រើប្រាស់ហើយប៉ុន្តែ វាមិនមែនប្រើប្រាស់នៅគ្រប់កន្លែងបាន ទេកន្លែងខ្លះមានចំណេះដឹងពិតប្រកបប្រើមិនបានអញ្ចឹងបានពេលខ្លះគេមានពែកស្លោកគឺថាអឺអឺឃ្លោកលិចមិនបែងដែតជាដើមសប្តាហ៍អាពែកឃ្លោកលិចមិនបែងដែតហ្នឹងគេថាអ្នកប្រើខ្លះគេមិនប្រើទេ គេប្រើអ្នកដែលអត់ចេះអីសោះហ្នឹង ហើយគេទៅធ្វើការងារខ្លះមានលុយច្រើនជាងអ្នកប្រាជ្ញពិតប្រកបទៀតនោះហើយវាជាការងារមួយពេលវេលាពេលនេះมันអាចយើងយកទៅប្រៀបធៀបថារៀនចេះហើយគ្មានការងារធ្វើទេឲ្យតែរៀនចេះមិនខ្វះការងារធ្វើទេអនាគតខាងមុខខ្លីហ្នឹងឲ្យតែរៀនចេះមិនខ្វះការងារធ្វើនឹងជាចំណុចដែលខ្ញុំលើកឡើងខ្លីប៉ុណ្ណឹងអូខេអរគុណណែពេលវេលាមិនទៅមុខទេយើងធ្វើតែ1ម៉ោងឯងគាត់ចាស់មានអេថែមតិចតួចឯងជើងចប់កម្មវិធីយើង សំឡេងបើបើបើសំឡេងគណាអឺកម្មវិធីដូចថាលោកលោកលេខតឹងគាត់មានផ្សាសហ្នឹងនិយាយហ្នឹងគឺថាវាសំរុំតាមតៅល្អចុងក្រោយហ្នឹងឲ្យប្រជាពលរដ្ឋហ្នឹងគឺយល់ចឹងទៅថាតម្រេះវិជា យើងត្រៀមទុក ដល់ទៅពេលសភាពការមកដល់យើងប្រើបានដូចតែសម័យសង្គ្រាមលោកលើកទី2ចប់អញ្ចឹងគាត់កម្ពុជាក្រោមយើងពេលនោះពេលលប្រាំងហ្មងរៀបចំផ្ទេចុះផ្ទេឡើងនោះបើយើងតវ៉ាយ៉ាងហោចណាក៏យើងមានសិទ្ធអីទទួលបាននៅស្វ័យយត្តភាពអីដែរដោយនៅភូមិអញ្ចឹងណា នៅភូមិក្រមតែឯករាជ្យទៅតាម តំបន់របស់វាមិនចេះតិចទេ50 60ក្រមណាគាត់អានឹងមកពីគេមានណាគេត្រៀមមកពីអីមកពីពួកអង់គ្លេសត្រួតត្រានៅ នោះឲ្យគេបដោះបដាលមនុស្សឲ្យរៀនហើយយើងអត់ទេសម័យ46 47 48នឹងប្រាំងចុះទៅធ្វើស្ថិតិអីនោះសម័យជួលច្បល់ហ៎សម័យជួលច្បល់កាលនោះពួកនោះច្រឡាត់ ច្រឡាត់ពីខាងហាណូយមកហើយសម្លាប់ពួកណែឆើចពួកគ្រីស្ទៀននៅហាណូយអាហ្នឹងមនុស្សគាត់នៅច្រឡាត់មកពីនុងមកមកខាងកម្ពុជាក្រមយើងប្រហែល2 3លានអ្នកអឺកាលនោះប្រាំងវាច្រឡាត់មក ដើម្បីដល់ពេលបោះឆ្នោតប្រជែងគ្នាទៅឲ្យអាខាងត្បូងនោះឈ្នះហាអីទៅមកមានណាកូនច្រឡាត់មកសិតតែមកដៃទៅទេមកបោតយកដៃយើងអស់ហ្នឹង ចែកលេខដីយើង ទៅអស់លេងទៅហើយដីយើងម្នាក់ម្នាក់វាសម្បូរសម័យនោះមានតែគិតខ្វល់ខ្វាយអីអូកូនចៅយើង2 3តំណទេក៏មិនខ្វះដែរហើយវាអត់មែនវាអត់ខ្វះទេមកដល់ដល់ឥឡូវខ្វះដល់ឥឡូវហ៊ានទៅរត់មកហើយឥឡូវបើគ្មានតម្រូវតោងចាស់មានបញ្ហាគឺដាច់ចាយប្រយព្រោះឃើញទេមើលឥឡូវហើយពីដើមគ្នាយើងរៀនចេះហើយដូច នៅប្រទេសកម្ពុជាកាលខ្ញុំកណានៅក្មេងៗថាអូវិស្វករផ្នែកកសិកម្មនឹងមិនសូវមានទេមកវិស្វករផ្នែកខាងដុកទ័រហើយរៀនជំនាញទៅទៅធ្វើគ្រូពងានទៅធ្វើខាងរែងហិរញ្ញវត្ថុស្អីក៏ហាពាណិជ្ជកម្មអីចឹងទៅហើយខាងកសិកម្មអត់សូវមានហើយប្រទេសយើងកសិកម្មគុណមើលខ្ញុំមិនថាណាពេញ វាអញ្ចឹងវាពិបាកអញ្ចឹងហើយខ្ញុំកណាទៅសិក្សាទៅឆែកមើលតាមប្រទេសកាលនោះកាន់និស្សិតអាហារូបករណ៍ទៅជប៉ុនទៅស្រុកថៃទៅស្រុកវៀតណាមទៅមើលទៅស្រុកទៅវៀតណាមមនុស្សប្រហែលជាជាង2000នាក់និស្សិតកសិកម្មមានមួយដែលទៅរៀនយកឥឡូវបរិញ្ញាបត្របណ្ឌិតកសិកម្មមានតែមួយ បែបគឺថាទៅទៅរៀនកសិកម្មហ្នឹងបែបទៅចោះភក់ចោះអីបាននាំគ្នាទៅរៀនហើយបើថាដុកទ័រទៀតឲ្យក្បាលឲ្យលំងមួយឆ្នាំ30 40នាក់30 40នាក់ឡែងណាអូយដុកទ័រហើយមានណាចេញមកមកធ្វើពេទ្យយួនតាខ្លះចូលពេទ្យចរិយហើយប្រមូលយួនមកនាំគ្នាបើកអាចរិយមួយនៅពេទ្យចិននៅពេញអីទាំងអស់គ្នាចូលក្នុងពេទ្យទាំងអស់ទៅចុះរៀនតម្លេះវិទ្យាយួនរៀនដុកទ័រនៅស្រុកយួន ឲ្យទៅរៀនទៅធ្វើណៃណាមិនធ្វើចារៃអានឹងចឹងហើយវាវាចឹងហ្នឹងគាត់រឿងខ្ញុំកណាចេះតែទៅថាចឹងការរៀនហើយខ្មែរក្រមយើងរៀនហើយយើងសម័យ48សម័យ48ប្រាំងចុះមកធ្វើទេទេហ្នឹងអាយួនវាមកប្រាប់គ្នាយើងខ្ញុំកណាចេះឮចាស់ចាស់ប្រាប់ចាស់ចាស់គាត់ធ្វើការមួយមួយប្រាំងហ្នឹង អាយួនវាទៅប្រាប់គ្នាយើងប្រជាប្រដ្ឋណាមេភូមិអីអ្នកណាដូចថាចាស់ទុំគណៈកម្មការវត្តហ្នឹងទៅមកប្រាំងចុះមកប្រាំងចុះមកចាប់គុំណាណាទៅជួបប្រាំងប្រទេសប្រាស់ប្រាំងយកទៅធ្វើអីប្រាំងតាមពិតប្រាំងចុះមកធ្វើស្ថិតិហ្នឹងថាចំនួន ខ្មែរហ្នឹងប្រមាណដើម្បីគេតបោកប៉ាណោខ្មែរគួរឲ្យប្រមាណខែដើម្បីស្វ័យយ័តអីចឹងចុះគេទៅមានណាមើលថែទាំគ្រូ គេទៅលើកគ្នាយើងឲ្យជួយមើលថែគ្នាហើយយួនវានៅខាងណែរដ្ឋបាលទាំងអស់អញ្ចឹងការងារស្អីចោះមកវាបដាជានោះណាវាទៅប្រាប់គ្នាវាណោះឥឡូវប្រាំងចុះមកធ្វើឆៃឈៀមិនស្រួលយួនហូជីមិញឬមួយ បោកដាយអីមិនបានទាំងអស់ទេគេនឹងបែងចែកទៅឲ្យខ្មែរខ្លះអានោះរត់បំបែកតបគ្នាទៅ20រាខ្មែរយើងនឹងខ្មែរយើងគ្មានទេប្រាំងចោះទៅនាំគ្នារត់ទៅប្រៃទាំងអស់រត់ទៅវាលស្រែទៅប្រៃទាំងអស់ប្រាំងទៅមានឃើញខ្មែរណា ខ្ញុំកណាលើសូតលឥឡូវហ្នឹងបានគេថាខ្មែរក្រមនោះមកតិចណាវាអត់មានទៀតហើយថែមពេលនឹងប្រទេសណាថែមពេលនឹងប្រទេសកម្ពុជាគិតតែពីរឿងទៀមទាឯករាជ្យទៀតអញ្ចឹងមានណាគិតរឿងកម្ពុជាក្រមហើយខ្មែរក្រមយើង ចាស់ទុំយើងប្រហែលអ្នកមើលឆ្នាំក្រោយក្រោយមកនាំគ្នារត់មកពេញអស់ហ្នឹងអើគុណមើលពុកតាទ្រីងវាញសម្ដេចចៅចៅសែនកុសល ទ្រឿងកាងមកធ្វើមេធាវីធ្វើអីឲ្យពេញអស់ហើយតាអ្នកជើងចំណាប់ចំណាប់តាឌៀនដែលអឺច្រើនណាលោកតាត្រឹមងារមកមកសៀវត្តសាសនៅប្រទេសកម្ពុជាណាលោកតាអេលោកតាសឿនឌៀបមកមុនទៀតចំនួនលួងស៊ីសវត្តណេះហ៎តាសឿនឌៀបអូអូតាសឿនឌៀបនោះតាំងពី1800ជាងអូអលោកតាលឹមអែម ក្រោយមកព្រោះលោកតាសឿនដៀបមកអំពេញទៅលើកលោកតាលឹមអែមនឹងឲ្យធ្វើឲ្យធ្វើជំនួសណាភូដុកស៊ូឲ្យទៅនេះហ្នឹងកណាមើលនៅក្នុងប្រវត្តិហ្នឹងឯងនិយាយថាឥឡូវកម្ពុជាក្រមយើងអញ្ចឹងយើងខ្វះអ្នកចែខ្វះអ្នកធ្វើជាមួយហើយទៅធ្វើជាមួយយួនទៅអត់អីទេធ្វើមួយយួនដើម្បីឲ្យយួនមានសភាពការអីយើងដឹងប៉ុន្តែកុំទៅបំរើយួនដូចខ្ញុំបណ្ដានិយាយអញ្ចឹងណាកម្មាបាលនោះឲ្យដឹងខ្លួន ហើយអស់លោកកម្មាភិបាលនោះមុំដឹងហើយពេលមកដល់ឡូវនោះមុំដឹងហើយគេឲ្យអស់លោកបានធ្វើការគេថែទាំអស់លោកគេថ្នាក់ថ្នមអស់លោកតែកណៃយើងតស៊ូក្រៅខ្លាំងគេថ្នាក់ថ្នមអស់លោកហើយលោកអស់លោកកំឆ្ងល់ហើយអស់លោកគិតតែទៀមទាថែមទៅណែណែឲ្យខ្ញុំជួយនេះដើម្បីខ្ញុំជួយរៀបចំអីប្រជាពលរដ្ឋហើយអស់លោកត្រូវត្មែត្មងឲ្យឲ្យប្រជាពលរដ្ឋខ្មែរអញ្ចឹងបើមិនអញ្ចឹងខាងក្រៅនឹងគឺគេសែកអស់លោកឯងតស៊ូមួយគេអត់បានទេ តែនិយាយចឹងនិយាយប្រាប់យួនបោះប្រែប្រាប់យួនចឹងហ្មងតើថាខាងក្រៅនេះគីតសួរអត់លេងទេហើយលោកឯងគេមើលឃើញហើយឥឡូវគេដឹងពួកពួកអស់លោកឯងហ្នឹងបញ្ជូនសាសអាហារូបករណ៍ទៅរៀននៅខាងក្រៅថាជាបរដ្ឋខ្មែរលោកឯងបំបត្តិសាសគេទៀតលោកឯងថាគេមាន តែជាង1%ទេមានតែជាង1លានទេហើយគេដឹង ថាគេគ្នាគេនឹងវាច្រើនជាង7 8លានច្រើនជាងហ្នឹង ណាមិន7លានមិន8លានមិន10លានច្រើនជាងហ្នឹងប៉ិនយើងអត់ទាន់ធ្វើស្ថិតិតែប៉ុណ្្នឹងទេប៉ិនមិនមែន1លានជាងទេនឹងនិយាយច្បាស់កុំតទៅធ្វើការជាមួយយួនយួនស្រែកថាជាង1លានថាតាមវាដែរក៏បាទអានឹងអានឹងអានឹងចាញ់ឃោសនាយួនទៅប្រាប់ទៅអស់លោកឯងធ្វើខុសហើយស្ថិតិម៉ែក៏មិនប៉ុណ្្នឹងទេខ្ញុំក៏ដឹងដែរឥឡូវគេស្រែកច្បាស់ហើយច្បាស់ទៀតទៅពីប្រកាសអញ្ចឹងថាចំនួនមិនប៉ុណ្្នឹងទេត្រូវច្រើនជាងហ្នឹង ចឹងអស់លោកឯងធ្វើស្រួលកែប្រែស្រួលព្រោះគេអត់សុខចិត្តទេចឹងយើងទៅធ្វើមួយយួនអូបានប្រយោជន៍ខ្មែរខ្លះហើយពូជបោខ្មែរសោះគេថាលោកនួនខឿនគេថាលើពី ខ្មែរនៅ ពេលរាសាម៉ែឯងយើងទៅចង់ឲ្យលាយពូជសាសមិនអង្គរវត្តនៅចងាងានៅសៀមរាបហ៎អត់ទេទៅរំលឹកខ្លួនត្រឡប់មកវិញ ថែទាំខ្លួនមកហើយពង្រឹងទៅធ្វើការមួយយួនហ្នឹងក៏កុំទៅចាញ់ឃោសនាយួនទៅបដាយបដោយទៅតាមវា អាយួនឲ្យតលិចទៅអត់ហ៊ានទៅកើតងាប់ហើយមែនទេមែនចឹងទេណាវាវាថាវាមិនឲ្យតលិចហើយយើងយើងយើងយើងដើរទៅកើតជាមួយវាងាប់ហើយជួនកាលទៅលិចនឹងជួបសិតតែកន្លែងមាសកន្លែងប្រាក់អីទេបើវាមិនឲ្យយើងទៅនឹងអាយុហ្នឹងវាអញ្ចឹងណាកុំកុំទៅជឿវាអូយទៅជឿយួនចោលខ្មែរនោះស្រេចហើយ ហើយមកចោលខាងក្រៅក្បត់ជាតិកណានិយាយម្ដងទៀតអាអ្នកក្បត់ជាតិខ្លួនឯងនោះឯងពងក្បត់ជាតិនោះអូទៅធ្វើការបំរើយួនហើយខាតខាតប្រយោជន៍ខ្មែរមិនក្បត់ជាតិអាក្បត់ជាតិនោះមិនមែនក្បត់ស្អីទេណាក្បត់មនុស្សខ្មែរក្រហមណាអាហ្នឹងគេហៅក្បត់ជាតិប្រជាជាតិអាហ្នឹងបានគេហៅក្បត់ជាតិហើយបើយើងធ្វើការដើម្បីប្រជាជាតិខ្មែរក្រហមហើយបើថាគេក្បត់ជាតិមិនអូកុំនិយាយភាសាហ្នឹង និយាយអូថោងគេនិយាយនិយាយក្មេងៗនៅនៅតាមស្រុកស្រែចាស់ចាស់ពីដើមញឹមញឹមសើចទៅថាគាត់នេះនិយាយអត់ត្រូវទេគាត់នេះមិនដឹងប្រើភាសាហ្មងទៅថាគេក្បត់ជាតិតាមយួនហ្មិចយួនវាចង់ថាអីថាដល់ស្រែវាហើយយើងនោះកុំទៅថាអ្នកនៅក្រៅនោះក្បត់ជាតិដែរអានោះវិវរអានោះចាញ់ឃោសនាយួនទឹកដុំហ៎យើងឆ្លាញ់គ្នាពួកយើងតស៊ូនៅខាងក្រៅយើងនៅចង់រាប់អានអស់លោកចឹង ពីព្រោះអស់លោកចាំឲ្យច្បាស់ស្មារតីម្ដងទៀតទាំងលោកសង្ឃនឹងក៏ដោយដៃគុណគ្រប់អង្គនឹងក៏ដោយខ្ញុំកណាទូលម្ដងទៀតចាដៃគុណគ្រប់អង្គនឹងថ្លៃធ្នូអស់លោកថ្លៃធ្នូពួកវាស្នំក្អែលខ្នងអស់លោកវាមិនហ៊ានលេខធំទេមកពីយើងនៅខាងក្រៅនឹងតស៊ូខ្លាំងអស់លោកជឿអញ្ចឹងដែរហើយបើថាខាងក្រៅស្ងាត់សូនណាអស់លោកខើបមាត់ឡើងអិនអិនអ៊ីមនេះណាវានិយាយឥឡូវនឹងវាសន្លត់ឥឡូវនឹងវាសន្លត់ថា ថាអង្គអ៊ីមនេះស្រែកឲ្យអង្គឯងស្ងាត់ភ្លាមឲ្យតែហាឡើងនិយាយម៉ាត់លើកតែនិយាយខ្វាងដែរអីអីនិយាយចឹងណាប៉ុន្តែបើថាខាងក្រៅតស៊ូខ្លាំងហើយដៃគុណហើយអស់លោកលើកដៃនិយាយមើលអូសិនមើលសិនមើលអង់គ្លេសក៏អីគៀងអញ្ចឹងវាចង់ស្ដាប់យើងមើលតើយើងមានច្បាល់អីមកពីខាងក្រៅនោះវាលេងខ្លាំងអានោះអវដឹងខ្លួនអញ្ចឹងណាបើខាងក្រៅមិនតស៊ូនឹងកាលណាអស់លោកបានទៅឡើងកាន់ក្បាលមីក្រូហ៎ ចាំតាយួនឲ្យនិយាយថាអារឿងអស់ហ្នឹងត្រូវតែដឹងហើយអាត្មាអ្នកនយោបាយមិនអ្នកអីទេគឺអ្នកនយោបាយហ្នឹងតែម្ដងហើយបើថាចង់ដឹងនយោបាយមួយពួកអាយួនហ្នឹងមិនអាហ្នឹងវាអញ្ចឹងអ្នកនយោបាយហ្នឹងវាអញ្ចឹងអារបៀបនយោបាយវាអញ្ចឹងហើយហើយឥឡូវបើកពងៀនគ្រប់វគ្គហ្មងទៅឲ្យវាដឹងគេហៅថាចិត្តសាស្ត្ររបស់ពួកវាហ្នឹងវាត្រូវធ្វើរបៀបហ្នឹង ហើយក៏និយាយតែប្រេះតែផ្ដាស់ទៅចោតអីនិយាយលេងបាននិយាយមួយពួកវានិយាយប្រឡំប្រឡំយកទៅអួយខ្លួននោះបានប៉ុន្តែអាចិតហ្នឹងក៏មិនចឹងទៅលួចប្រាប់គ្នាយើងឲ្យដឹងហើយធ្វើកុំធ្វើមែនមែនចាស់ចាស់ពីដើមគេមានរបៀបគេថាផ្លូវវិកកុំបោះបង់ផ្លូវត្រង់កុំដើររហូតទៅហើយបើដើរដើរផ្លូវត្រង់ជាមួយយួនហើយវល់ចោលចោលអាផ្លូវវាហ្នឹងមិនបាច់ទេត្រង់ណា ជាមួយ មនុស្សដែលត្រង់ហើយអាមួយមនុស្សខូចហើយទៅត្រង់មួយវាងាប់ហើយអត់ទេយើងយើងស្លូតប៉ុនយើងប្រកបទៅដោយបញ្ញានឹងអញ្ចឹងយកធម៌មកប្រើចេះតែចង់និយាយឲ្យច្រើនណាគុណណាកណាសំទោសមកអំពីចេះតែចង់រំលឹកឲ្យតែរឿងជាតិនឹងគឺថាគឺថានឹកឡើងឈួលអញ្ចឹងហ្មងណាចង់តែនិយាយឲ្យតែច្រើនហ្នឹងហើយបើប៉ុណ្ណឹងចាស់ណាអរគុណណា ហ្នឹងហើយតើមិនថែមទេចុងក្រោយថែមបន្តិចគាត់នៅចង់បញ្ជាក់ថាឲ្យប្រជាប្រដ្ឋខ្មែរក្រមហ្នឹងកំភៃព្រួយរឿងសិទ្ធិមនុស្សហ្នឹងគឺថាកំឃើញ ពិភពលោកហ្នឹងវារង្គើ រង្គោះសិទ្ធិមនុស្សប៉ុណ្ណឹងមែនក៏ប៉ុន្តែខ្ញុំជឿជាក់ថាអ្នក ដែលយុតិធធសិទ្ធិមនុស្សអន្តរជាតិហ្នឹងគេតែងច្បាប់ហ្នឹងហើយគេច្បាស់ជាបញ្ជូនឯកទេសច្បាប់អ្នកដែលសន្សើបអង្កេតមើល ការខុសត្រូវនឹងច្បាប់ទាំងអស់ទៅលើពិភពលោកហ្នឹងបាយខ្សាច់ទៅលើពិភពលោកទាំងអស់ហ្នឹងគឺកុំឃើញថាខ្មែរក្រមយើងមានមានបញ្ហានីមួយនីមួយកើតឡើងនៅកម្ពុជាក្រមហ្នឹងស្មានថាគេមិនដឹងគេដឹងទាំងអស់អញ្ចឹងឃើញទេសូម្បីតែសកម្មជនយើងមួយពីរដែលមានបញ្ហារឿងផ្សព្វផ្សាយសភៅសិទ្ធិមនុស្សហ្នឹងក៏នៅមានតែមានជនបរទេសមួយចំនួនយកការយកការទៅហើយ បញ្យលប្រាប់ពួកយើងហ្នឹងហើយនឹងអង្គការសហជីវិតហ្នឹងគេនៅតែធ្វើការងារហ្នឹងតជានិច្ចកាលអញ្ចឹងអញ្ចឹងឃើញថាសិទ្ធិមនុស្សអន្តរជាតិដែលពីបង្កើតច្បាប់នឹងមកហើយគេមិនបោះបង់ចោលទេអ្នកដែលកាន់យុទ្ធធម៌ពិតប្រាកដនៅលើឆាកអន្តរជាតិហ្នឹងគេតែងតែនៅរក្សានៅអាសិទ្ធទាំងឡាយដែលមនុស្សនឹងមានពីកំណើតមកហ្នឹងគឺនៅតែមានយុទ្ធធននឹងចនិចថ្មីត្បិតតែ បច្ចុប្បន្នហ្នឹងវាមានការលោភលន់ទៅលើប្រទេសមួយចំនួន ប្រទេសមួយចំនួនដែលកាន់ ភាពច្រើនកាន់កុំមុនីនឹងឯងដែលធ្វើការងារលោភលន់ទៅលើច្បាប់អង្គការសហជីវជាតិនឹងក៏ប៉ុន្តែខ្ញុំជឿជាក់ថាយុទ្ធធននៅតែមានសម្រាប់ខ្មែរក្រមយើងទៅអនាគតយ៉ាងខ្លីខាងមុខហ្នឹងហើយឲ្យតែខ្មែរក្រមយើងខំប្រឹងរៀនឲ្យចេះច្បាប់ទាំងអស់ហ្នឹងហើយរក្សានៅបានចំណេះដឹងខំប្រឹងប្រែងនៅសិទ្ធអ្វីមួយដែលខ្លួនត្រូវការអ្វីដែលខ្លួនត្រូវការខំប្រឹងប្រែងនឹងហើយវានឹងបានជោគជ័យទៅអនាគតខ្លីយ៉ាងខ្លីខាងមុខហ្នឹងកណាអូខេ ហ្នឹងហើយអរគុណហើយគុណចាស់ធ្លាប់និយាយថាយើងរសាយើងត្រូវដឹងរបស់មិន4យ៉ាងហើយទេណាទី1ទឹកទីប្រជាពលរដ្ឋបុគ្គលហើយនឹងអីអីអីទៀតអឺទឹកដីវប្បធម៌ជាតិអឺឈប់មើលចេះអីរបស់4គឺថាយើងអឺភាសារបស់4ហ្នឹង ណាវប្បធម៌ធម្មជាតិណាវប្បធម៌ធម្មជាតិវប្បធម៌លទ្ធកម្មអញ្ចឹងណាហើយមនុស្សខ្មែរក្រោមហើយប្រវត្តិសាស្ត្រអញ្ចឹងណាឡើយថាវប្បធម៌ណាណាវប្បធម៌អអសរសាស្ត្រទឹកដីទឹកដីវាជាវប្បធម៌ធម្មជាតិរបស់ខ្មែរក្រោម មនុស្សខ្មែរក្រោមក៏ជាវប្បធម៌ដែរយើងមានមនុស្សហើយយើងមានទឹកដីហើយយើងមានប្រវត្តិសាស្ត្រយើងមានវប្បធម៌អញ្ចឹងយើងមានមនុស្សយើងមានទឹកដីប្រវត្តិសាស្ត្រហើយនឹងវប្បធម៌មានរបស់ខ្លួនហ្នឹងបានបានរបស់ខ្លួនជាប្រជាជាតិមួយហើយបើឥឡូវទឹកដីយើងមានតើយើងមានផែនទីយើងគូបានហើយគេទេ ហើយវប្បធម៌យើងនៅសល់ប៉ុន្តែបើយើងមិនថែវាអាចបាត់អញ្ចឹងមនុស្សហ្នឹងមនុស្សអាចអាលេងអស់ប៉ុន្តែវប្បធម៌សាសមួយហ្នឹងអត់រលាយទេគូវប្បធម៌ឲ្យតែវប្បធម៌ខ្មែរខ្មែរក្រមនឹងក៏ដោយអត់រលាយទេឲ្យតែមានអត់តែនៅសល់សេទុកឲ្យគេថែទុកហើយគេយកទៅថែទុកគេថែទុកនៅកន្លែងណាមួយអញ្ចឹង ជួនកាលអឺជនជាតិខ្លះលាយបាត់ហើយតាលាយបាត់ហើយភ្លេចជាតិខ្លួនឯងមិនដឹងថាខ្លួនឯងជាជាតិហ្នឹងប៉ុន្តែវប្បធម៌ហ្នឹងគេនៅថែទុកបានតលៅហ្នឹងអញ្ចឹងមានមានពូជសាសខ្លះលាយហើយវាមិនទៅណាទេមនុស្សហ្នឹងឈាមមនុស្សហ្នឹងនៅប៉ុន្តែមនុស្សហ្នឹងភ្លេចភ្លេចខ្លួនថាមិនដឹងមកពីណាផងហ្នឹងនឹងដែលខ្ញុំនិយាយហ្នឹងខ្ញុំកណ្ដាលនិយាយហ្នឹងពីដើមកណ្ដាលនិយាយញឹកណាស់ និយាយថារឿងសំខាន់ឲ្យដឹងថាយើងមកពីណាតែឲ្យដឹងយើងមកពីណាយើងដឹងថាយើងត្រូវទៅណាហើយអញ្ចឹងណាហើយបើយើងមិនដឹងថាយើងមកពីណាយើងអាចដឹងថាយើងទៅណាទេគុណចុះឥឡូវគុណមិនដឹងថាយើងមកពីកម្មជាក្រោមចុះទេចុះអញមកពីណាអញ្ចេះហើយទៅណាអញពងទៅណាឥឡូវនេះហេអញទៅណាទៀតនៅអូស្ត្រាលីហ្នឹងហើយអញ្ចឹងបើមិនដឹងថាយើងមកពីណាឧទាហរណ៍អញ្ចឹងណាណា ដូចអ្នកខ្លះអឺខឹងអោខឹងម៉ែបដិសេធអោម៉ែចោលទៅខ្ញុំមិនដឹងអាចាស់អានេះមិនដឹងកូនណាជួយកាត់កាលម៉ែអោចោលអានេះកូនណាអញ្ចេះអញ្ចឹងអានឹងប្រៀបបានដូចអានឹងប្រៀបបានដោយប្រពុតហ្នឹងលោកដឹងច្បាស់ថាមនុស្សយើងមកពីណាទៅប្រងទៅស្វែងរកវិធីមួយដើម្បីរំលឹកទុកហ្នឹងហ្នឹងហើយយើងមិនដឹងយើងស្គាល់តែយើងចាញ់យើងនៅមិនទឹកទេ នៅនៅនៅរង្វែងអត់សាប់ទេបងពីលោកថាចុយចាំចាំមិនយល់ស្អីមានគូគូលោកទីហត់ដូចថា មានថ្ងៃមានយប់ថ្ងៃយប់ហ្នឹងបៃតាលាក់មិនបានលាក់មនុស្សចាស់លាក់មនុស្សឈឺលាក់មនុស្សស្លាប់លាក់បានប៉ុន្តែលាក់ថ្ងៃហើយយប់លាក់មិនបានហើយចុះហើយឃើញអ្នកខ្លះធ្វើខុសអ្នកខ្លះធ្វើត្រូវមនុស្សខ្លះល្អអ្នកបម្រើលោកទាំងអស់នោះមានមនុស្សមានមនុស្សល្អទាំងអស់ហើយណាហើមិនបាច់ដូចចិត្ត មានអ្នកខ្លះរៀងស្រួលប្រើអ្នកខ្លះពិបាកប្រើដូចឆាន់ហ្នឹងហៅប៉ុណ្ណាបានមិនដឹងអញ្ចឹងហើយលោកចេះឆ្ងល់ថាម៉េចមានល្អមានអាក្រក់អញ្ចឹងដល់ពេលក្រោយមកលោកចេញទៅទៅសួនទៅអូចុះមានមនុស្សឈឺមនុស្សស្លាប់ហើយអឺមនុស្សឈឺមនុស្សចាស់អឺមនុស្សចាស់មនុស្សឈឺហើយមនុស្សស្លាប់ហើយដល់ថ្ងៃកូនកើតទៅចំកើតចាស់ឈឺស្លាប់ បើចុះចុះយប់ថ្ងៃមិនមានគូអីអាល្អហើយអាក្រក់មិនមានគូចុះអាចាស់ឈឺស្លាប់នោះមិនមិនអត់មានកន្លែងណាអត់ឈឺអត់ស្លាប់វាត្រូវតែមានគូគូរបស់វាអឺលោកឆ្ងល់អញ្ចឹងលោកថាត្រូវតែមានគូអញ្ចឹងទៅរកកន្លែងនោះរកកន្លែងដែលអត់ស្លាប់អត់ឈឺអត់ចាស់នោះអត់កើតនោះលោកថាវាអត់វាវាតើអានឹងត្រូវតែមានគូវាវាតើគេថាគេថា something beyond ណាវាស្អីតើមានស្អីត្រូវគេហៅថា វាផុតពីនោះហ្នឹងហើយគេហៅថា design ignorant ហ្នឹងហើយទៅរៀនជាមួយគ្រូរៀនមួយគ្រូគ្រូទី1រៀន3ខែគ្រូថាជួអស់ហើយថាឆ្លាក់ខ្ញុំអស់ហើយតែយឿនលឿនពេកអ្នកខ្លះមក7 8ឆ្នាំរៀនតន់ចប់ណាឯងមកតែ3ខែចប់ទៅសួរសួរអស់វាប៉ុណ្ណឹងអស់អស់ទៅមួយទៀតណាទៅឧត្តកាតរបស់ហើយទៅអាឡាររបស់ទៀតអាឡាររបស់សួររៀន3ខែតាចប់ទៀត អស់ហើយអស់ហើយអស់ហើយមានប៉ុណ្្នឹងចាំឃើញគូមួយឥឡូវអស់ចាស់អស់ជឿស្លាប់ហងគាត់នឹងនៅតែប្រកាន់ខ្លួនអឺអឺអូគ្រូពីរហើយបានត្រឹមបានរូបឈាន4រូបឈាន4ហោះហើរដើរលើអាកាសហើយបានទាំងអស់ប៉ុន្តែរកកន្លែងអត់ងាប់ឃើញអញ្ចឹងលោកចេញទៅរកខ្លួនឯងបានទៅដល់ enlightenment គេហៅថាបានត្រាស់ដឹងដោយខ្លួនឯងអត់មានគួរចាណាបដៅព្រះអង្គឡើយនោះ រងរអាណត្តានោះឃើញអូអានេះតាមពិតអានេះអវិជ្ជាតាអានេះអូឲ្យឃើញហើយអញ្ចឹងណាក្នុងរឿងហ្នឹងលោករកឃើញគូគេណាលោករកឃើញគូជាមួយអាកន្លែងអត់ស្លាប់ហ៎គឺអនត្តាដឹងថាអនត្តាអូអញអត់នៅមួយឯងទៀតទេអញទៅរកផ្លូវរត់ពីឯងហើយឯងមិនអាចសង់ផ្ទះអញបានទៀតទេពីថ្ងៃហ្នឹងទៅឃើញណៅ លោករកគូជាមួយនឹងស្លាប់ហើយនឹងអត់ស្លាប់លោកមានគូរបស់លោកណាដែលសាសនាកម្ពុជានៅលើលោក ដែលគេបង្កើតយូរហើយរកគូមួយដែលថាគូជាមួយនឹងផែជាមួយនឹងអត់អត់ស្លាប់ហ្នឹងរកគ្មានណាលោករកមានបានលោកក៏ល្បីឈ្មោះហ្នឹងមកតរឡៅចង់គេបំផ្លាញគេមលែគេឈូសវត្តចោលក៏មានមនុស្សសង់ឡើងវិញអានឹងរឿងអញ្ចឹងតាហើយការងាររបស់ព្រះមានតែអីគាត់ លោកមានទៅ9ប្រសាក់សំសង់ផ្ទះសង់សង់សង់កត់សង់អារាមអីលោកទេសសាសនាហ្នឹងប៉ុន្តែគេប្របាកទៅស្ដាប់លោកនៅក្នុងព្រៃពេកគេទៅសម្បាកទៅស្ដាប់លោកពេកវាទៅយប់ប្រលប់អីទៅមិនបានទៅជួប លោកមកប្រហែលក៏មិនបាន បានគេនាំគេនាំវត្តនឹងមកមកជិតផ្ទះគេទៅតាមពិតថាវាមានប្រយោជន៍ពីរវាស្រួលឲ្យគេទៅស្ដាប់ធម៌ផងគេមិនខ្លាចខ្មោចគេមិនខ្លាចពស់អីខំតាមផ្លូវ ហើយពិបាកដើរផ្លូវឆ្ងាយចុចពុលចុចអីត្រឡប់មកផ្ទះវិញដុតចង្គៀងដុតអីអញ្ចឹងយកមកដាក់ក្បែរផ្ទះហ្មងទៅយកគេលើកប្រះយកមកដាក់ក្បែរផ្ទះគេដើម្បីគេស្រួលគេផងទៅតាវាមិនជាសទ្ធាទាំងស្រុងនេះក្រៅនិយាយអស់ចឹងទៅប៉ុន្តែតើយើងគួរធ្វើយ៉ាងម៉េចយើងត្រូវធ្វើឲ្យខ្លួនយើងនឹងឲ្យទៅជាហៅថាគេត្រូវការតើយើងមានប្រយោជន៍ឲ្យគេឬទេ យើងមានប្រយោជន៍អីឲ្យគេឬទេថាមានណែយើងមានស្អីដែលអ្នកឯងអត់ដឹងខ្ញុំយកនិយាយប្រវត្តិពីដើមយួនវាធ្វើម៉េចខ្លះវាធ្វើបាបយើងម៉េចខ្លះពេលក្មេងឥឡូវមិនដឹងយួនវាសូត្រធម៌មិនស្ដាប់តាមនឹងទៅហើយអត់ទេចាស់នៅនេះចាស់ចាស់នៅនេះច្រើនមាន ចាស់តាថេនអីនឹងជាដើមនិយាយប្រាប់ឲ្យអស់ ពីឥឡូវនឹងទៅតាតាទូលហើយថាមានប្រហែលពេល4 10ឆ្នាំឯនឹងឯងហើយលោកលុយថនតឹងក៏គាត់មានបទពិសោធន៍របស់គាត់អត់ដែរគាត់ឈរមើលយួនកើបស្រូវពីដោកស្រូវអ៊ូគាត់នឹងហបពាន់ថាំងនឹងអញ្ចឹងអារបៀបអញ្ចឹងអញ្ចឹងអ៊ូដឹងថាយួនវាអញ្ចឹងវាមកវាមិនមែននេះទេវាមកប្លន់ឆៅហ្មងនឹងអញ្ចឹងអាណាមានសិទ្ធិឯណាមកប្លន់ដោកស្រូវគេវាធ្វើវាមិនខ້ອຍពីអ៊ីតាលីណា អត់មានខអីពីអ៊ីធ្លាទេហើយវាអួតយើងក្តែងក្តែងហើយយើងនៅខ្លាចវាទៀតឥឡូវនឹងយើងខ្លាចវាទៀតប្រជាពលរដ្ឋយើងលោកសង្ឃយើងនាំគ្នាខ្លាចយួនទៀតដែលយួនមកយកដីយើងសោះហើយយើងនាំគ្នាខ្លាចវាទៀតអានឹងមកពីអីរឿងលោកនេះតាំងតាំងនិយាយមិញហ្នឹងមកពីយើងវាខ្វះតម្រេះចម្រេះយើងនៅក្រោមគេហើយដូចដៃគុណសវឿងនៅលោកតាទៀតថេនជាមួយលោកនេះតាំងតាំងហ្នឹងបាទនៅស្រុកយួនឥឡូវចាំតែខ្លាចវាតា បំពីយ៉ាងហោចណាស់ក៏យើងមានការតស៊ូមួយឲ្យច្បាស់លាស់ថាមុននឹងស្លាប់នោះក៏មកងាប់ដូចពស់គណៈនិយាយដែលដែល អាពស់ពេលងាប់ក៏អត់សម្លេងហើយមានអ្នកខ្លះចិត្តបកប្រែអូយអីពស់អាសេរពឹសងាប់ទៅវាស្អប់វាអីតាផ្ដាស់ណាការពិតវាគ្មានខ្សែគឺសោះវាងាប់ទៅវាអត់សម្លេង លោកថាកុំអោយងាប់តស៊ូតវ៉ាយសោះឥឡូវបំណាច់នឹងងាប់យើងត្រូវតែស្រែកនឹងអញ្ចឹងពីព្រោះថ្ងៃក្រោយក៏គង់អាងាប់ដែរនឹងបើស្រែកក៏ងាប់មិនស្រែកក៏ងាប់ដែរពីព្រោះអាងាប់វាមិនមកពីក្រៅណាអាងាប់នេះវាមកពីក្នុងអញ្ចឹងណាអាភ្លើងនៅខាងក្នុងនោះដុតអាយុយើងបើយើងមិនមិនមិនត្រូវគេសម្លាប់ក៏ក៏ភ្លើងនៅក្នុងខ្លួននឹងដុតអាយុយើង ដែរម្លោះហើយការស្លាប់វាគេចបំផុតទេ និយាយក៏ស្លាប់មិននិយាយក៏ស្លាប់ដែរនេះនិយាយចាកុំអោយខ្លាចថាឥឡូវប្រជាប្រដ្ឋបដិគុណគ្រប់អង្គនៅក្នុងកម្ពុជាក្រមនឹងបើថាតស៊ូមួយយួនក៏ក៏ងាប់មិនតស៊ូមួយយួនក៏ងាប់ដោយអាគ្រាហ្នឹងពីព្រោះថារឿងស្លាប់កណានិយាយហើយមកពីយើងមកពីយើងចេះឆ្ងល់ថាយើងប្រហែលមិនធ្លាប់ងាប់ហើយយើងមិនធ្លាប់ងាប់ហ្មងងាប់មិនដឹងប្រមាណអសង្ខ័យជាតិហើយងាប់តែរហូតហ្នឹង ប៉ុន្តែអានឹងគេហៅសមតិមរណៈគឺការស្លាប់បដោះអាសន្នទេតើទៅដល់និព្វានបានងាប់មែនទេងាប់ឈប់មកវិញឥឡូវនឹងគាត់ងាប់ទាំងសឹមទៅហើយអាងាប់ប្រហែលថ្ងៃនេះយើងមិនដឹងឯណាអាងាប់មួយឆ្នាំងាប់ម្ដងមួយថ្ងៃងាប់ម្ដងមួយនាទីងាប់ម្ដងនេះអត់ដឹងខ្លួនផងហ្នឹងងាប់ជារៀងរាល់2នាទីហ្នឹងហើយអត់ដឹងទេខណ្ឌកៈយើងធៀបលើថាខណ្ឌកៈមរណៈអាខណ្ឌកៈមរណៈ ហើយដល់100ឆ្នាំដល់អស់អាយុអស់បុណ្យទៅដេកស្ដឹងនៅមជុះណាអានឹងគេហៅសមតិមរណៈស្លាប់ម្ដងអសន្នហើយមកវិញណាហើយដល់សមុជឆេតមរណៈនោះបរិណិព្វាននោះត្រឡប់លេងទៅមកវិញហើយអានោះបានលេងមកវិញតែមិនតាន់ដល់និព្វានទៅមកវិញអដែលហ្នឹងបើមិនដឹងទៅជាស្អីហើយកណាប៉ុណ្ណឹងចុះថាស្វែងគុំលេហើយមើលទៀតតែខ្មែរតែមួយ កថា ខ្មែរក្រមយើងត្រូវការធនធាន មនុស្សឲ្យបានច្រើន ទៅយើង សម្រេចផែនការសកម្មភាព ក្នុងប្រទេស កម្ពុជាក្រមយើងបានហ្នឹងហើយត្រូវហើយតាមបានរៀបរាប់ហើយហើយកថាខ្មែរយើងនៅតែមានជំងឺខ្លាចអេអាជំងឺខ្លាចអាជំងឺខ្លាចហ្នឹងអាច អាជំងឺខ្លាចហ្នឹងនៅសម័យពលពតហ្នឹងនៅដល់នៅនៅមានបុគ្គលមួយចំនួនជីងមកដល់បរទេសហើយចូលទៅគេហៅថា psychology អឺទៅមើលអារឿងជំងឺ stress ហ្នឹងមកអំពីគេគិតថាជំងឺហ្នឹងជំងឺខ្លាចមានជំងឺហ្នឹងកើតឡើងនៅក្នុងរូបកាយរបស់ខ្មែរយើងមួយចំនួនធំនឹងធ្លាប់ជាប់មកតាំងពីចំណត់ពលពតរហូតដល់បច្ចុប្បន្នហ្នឹងក៏នៅមានជំងឺខ្លាចហ្នឹងដែរអាហ្នឹងវាជំងឺខ្លាចពីចិត្តសាស្ត្រដោយដោយដោយថាយើងថាពាក្យមួយយើងថា ខ្លាមិនខ្លាចទៀតទេតែមកខ្លាចអាចខ្លាឲ្យទៅលឺសូពុលពោតខ្លាចហ៎ប៉ុន្តែពុលពោតនឹងកំពុងតែធ្វើទុកបុកម្នេញយើងរាល់ថ្ងៃយើងអត់ខ្លាចទេប៉ុន្តែលឺសូអាចោនឹងខ្លាចយ៉ាងណាមិញយួន កំពុងតែត្រួតត្រាយើងរាល់ថ្ងៃយើងអត់ខ្លាចទេ តែបើឲ្យទៅតស៊ូខ្លាចនឹងតិចចាស់ខ្លាចលំងខ្លាចនិយាយរឿងខ្លាចហ្នឹងចូលសាច់រឿងដែរដឹងនិយាយរឿងខ្លាចតែហេតុអីបានយើងខ្លាច មកអំពីយើងនៅជាប់ចម្ពាក់យើងនៅស្រឡាញ់យើងនៅព្រួយបារម្ភថាអូអញថ្ងៃអនាគតអនុសាវរីយ៍របស់អញនឹងតិចទៀតបាត់អស់ហើយអញបានទេព្រោះខ្លាចនឹងខ្លាចងាប់ផងខ្លាចនឹងខ្លាចមកពីយើងនៅជាប់នឹងជាប់ជាមួយនឹងអនាគតនោះរំពឹងថាឥឡូវសម័យពលពតហេតុអីបានខ្លាចចង់ស្លាប់មកពីចិត្តគិតថាអូ ឮសូរថាគេមានកន្លែងនៅសុខស្រួលអើតែតកាលហើយនៅជាប់ជំពាក់មួយខ្លួននៅគិតពីរឿងសក់នៅគិតពីរឿងភ្នែកនៅគិតពីរឿងមាត់រឿងច្រមុះរឿងតិចរឿងបាទរឿងអាវខោនៅខាងក្រៅឬមួយអូកូនអញដឹងតណាបាយគ្នារមតាន់ឃើញឬមួយកូននោះតូចអីចេះបំពីយើងភ័យយើង fear ហ្នឹង fear ហ្នឹងគេហៅថាភ័យខ្លាចហ្នឹងយើងខ្លាចបាត់បង់អាហ្នឹងយើងខ្លាចបាត់បង់អាហ្នឹង យើងមិនមែនខ្លាចយួនទេម៉ែក៏មិនមែនខ្លាចយួនទេនិយាយអស់មកអំពី ខ្លាចគេធ្វើបាប ខ្លាចគេធ្វើបាបទៅអត់បានទទួលនៅស្អីដែលខ្លួនបានគិតប្រាថ្នាណាតែខ្លួនបាន គិតប្រាថ្នាដែលខ្លួននៅជាប់ចម្ពាក់នោះខ្លាចមិនបាន enjoy អាហ្នឹងអូផែនការឥឡូវខ្ញុំកណាថាអេ អេគិតទៅសួរសុកទុកម៉ែផងគិតទៅសួរសុកទុកបង ផងហើយលោប្រឆាំងមួយវាស្រែកក្តោងក្ដែងកោកកោកឡើងឡើងប៉ោះទួទួលោតិចខានទៅទៅមកខ្លាចអានោះខ្លាចខ្លាចអត់បានទៅនោះខ្លាចទៅនោះលោកគេហៅទៅសួរនោះអញ្ចឹងខ្លាចអាកម្រងដែលត្រូវទៅខ្ញុំកណាជួបឈប់នឹងគ្នាយើងថាខ្ញុំកណានៅខ្ញុំនៅសល់ម៉ែឯងនៅសល់បងប្អូនអត់នៅឡើយអញ្ចឹង ហើយណាមួយមានបងប្អូនណាមួយមានសាច់ញាតិនៅក្រោមបើខ្ញុំខ្ញុំកណានិយាយនឹងអើតឹងនឹងនៅពុកម្ដាយគាត់នៅបងប្អូនហើយខ្ញុំកណានឹងមានឪពុកម្ដាយស្លាប់អស់មែនប៉ុន្តែបងប្អូននៅទាំងអស់ហ្នឹងទាំងអស់ដែរណាប៉ុន្តែយើងខ្លាចខ្លាចអូសំកណាថាតែឥឡូវបងប្អូនយើងតែឥឡូវបងប្អូនយើងនៅក្នុងយើងខ្លាចមិនបានជួបបងប្អូនយើងអើចឹងយើងមានតែអោបគ្នាយំអញ្ចឹងទៅ រឱកាសដើម្បីទៅអោបគ្នាយំទៅគាត់ទៅគាត់អូនត្អែយួនធ្វើបាបខ្លាំងហ្នឹងអញ្ចឹងមានអោបគាត់យំនឹងឯងដែរទៅធ្វើអីញ៉ៅលួយទៅឲ្យគាត់ទៅដូចគ្នាហ្នឹងហឹមមែនតាហើយតែគុណនៅនៅញោមស្រីណាអេបើខ្លាចដូចតាគេហ្នឹងមិនបាច់ធ្វើអីទេធ្វើអត់កើតទេយើងក៏អត់មានការលះបង់មកពីយើងកាត់អនុដាច់អត់ដាច់ទេកាត់មិនដាច់ យើងខ្លាចនឹងខ្លាចបាត់នៅអាលេងគេហៅការមនោសញ្ចេតនាការសប្បាយរីករាយនៅខាងមុខនោះគេហៅ enjoy នោះអា pleasure នោះអាការសប្បាយរីករាយនឹងមកដល់នោះសម័យទៅអូយទៅជួបគ្នាបបគឺជែកគ្នាអស់ហើយថាអូចង់បបមន់ចង់បបទាអីគឺបបមួយឆ្នាំងព្រឹបភ្លាមមួយម៉ោងក្រោយបានវាស្រួលនៅស្រុកនេះទៅហើយណាតែហាងគេបិទបាត់ហើយ ហើយតើអត់មានអ្នកផ្ទះអត់បបឲ្យនឹងយើងចាំនេះទៅយ៉ាងច្រើនមាន តែឆានប៉ុណ្្នឹងឯងប៉ុន្តែយើងត្រូវតែចេះលះបង់ហើយបើយើងគិតតែត្រេកត្រអាលជាមួយអាស្អីដែលជាចំណងរបស់យើងអានឹងយើងខ្លាចហើយរឿងខ្លាចវាអញ្ចឹងតាអ្នកណាមួយមិនខ្លាចថាអាត្មានឹងខ្ញុំកណានឹងអស់ខ្លាចហើយមែនទេប៉ុន្តែយើងត្រូវចេះលះបង់ហើយយើងគិតពិចារណារឿងអស់ហ្នឹងហើយលោកលើកទីតាំងគាត់អស់ខ្លាចទេមែនណា កូនគាត់នៅតូចតូចមិនក៏គាត់មិនខ្លាចផងគាត់មិនខ្លាចពេលវេលាទៅទៅឈឺស្កាត់អីណាណីអីគាត់អត់អត់គិតណាពីព្រោះគាត់យល់គាត់យល់ថាប៉ុនរបស់មនុស្សប៉ុនមិនអស់ថាមិនងាប់កើតមនុស្សហ៎ណាយើងអត់ទាន់អស់ប៉ុនមិនងាប់កើតអត់ងាប់កើតទេបើមិនចឹងយើងទៅធ្វើប៉ុនកុសលធ្វើស្អីបើយើងមិនជឿអនុងសោះហ្នឹង យើងត្រូវតែជឿថាយើងបានរំសំយើងបានកសាងមកតែយើងត្រូវស្លាប់ស្លាប់ហើយដូចយើងអ្នកណាមានចង់ឲ្យសាច់ញាតិយើងស្លាប់ហ៎ប៉ុន្តែតែគាត់អស់ប៉ុនគាត់ត្រូវតែស្លាប់ចឹងហើយចឹងប៉ុន្តែយើងត្រូវខំ ខំនៅក្នុងជីវិតយើងនឹងប្រែលោកថាអញ្ចឹងលោកអត់មានណែនាំឲ្យយើងខ្ជិលទេចឹងសម្មាសម្ពុទ្ធមិនដែលណែនាំឲ្យមនុស្សខ្ជិលពីកាលណាអត់ផង លោកខំប្រឹងកវ៉ានកតើនខំប្រឹងធ្វើការហើយឲ្យសន្សំសន្ចាយហើយលោក ណែនាំថាឲ្យព្យាយាមហើយលោកឲ្យអត់ធ្មត់អត់បន្តិចប្រះថាឲ្យអត់ធ្មត់ទៅទៅទៅទៅទៅទៅឆាអ្នកខ្លះមាននិយាយដែរថាហេចាញ់បានទៅប្រះឈ្នះបានទៅមាកណាមិនជួយចិត្តសោះអត់យល់ទេចឹងអត់តយល់ថាមិនចាញ់បានទៅប្រះឈ្នះបានទៅមាព្រះលោកថាឲ្យខន្តីឲ្យខំប្រឹងអត់ធ្មត់អាយើងអត់ធ្មត់បានបានយើងវាឈ្នះ យើងអត់ធ្មត់បានយើងមិនខឹងបានន័យតែយើងឈ្នះខ្លួនឯងយើងមិនទៅឈ្នះអ្នកដទៃទេហើយយើងឈ្នះអាកំហឹងយើងឈ្នះអាតណ្ហា យើងឈ្នះអាសេចក្តីងឹតងក់របស់យើងនេះឲ្យឈ្នះខ្លួនយើងសិនយើងមិនទាន់វាយអាសត្រូវនៅក្នុងពោះយើងបាន ផងតែវាយអាសត្រូវខាង ក្រៅមិនវាយឈ្នះវាអត់ទេ បាទក្នុងនោះអុកលុកយើងតែរហូតនោះវាយមិនឈ្នះទេខាងក្រៅបាទក្នុងយើងវាយមិនបានផងនោះអញ្ចឹងយើងអត់ធ្មត់ដើម្បីយើងឈ្នះគេ ពីព្រោះយើងអត់ធ្មត់បានគេនិយាយនិយាយទៅគេជេរបន្តិចផ្ដាសាយើងមិនទៅតយើងទៅថយយើងដើរចេញយើងទៅផ្ទះដេកទៅហើយអានោះខឹងបើយើងមិនតវ៉ានោះចិត្តតែខឹងយើងឲ្យតែយើងតជាមួយទៅបានធូរបន្តិចអញ្ចឹងអានេះជាចំណៃរបស់វាតាហ្នឹងហើយហើយអ្នកអ្នកមុននឹងខឹងគេណាអ្នកនោះខឹងខ្លួនឯងដុតខ្លួនឯងឆែងចេះងុំហើយបានបញ្ចេញអាចំហេះហ្នឹងទៅខាងក្រៅបាន បើអាក្នុងទ្រូងនោះវាអត់ឆេះទេបញ្ចេញអាកម្ដៅភ្លើងគេហៅថាចំហេះនឹងបញ្ចេញមកខាងក្រៅអត់បានទេព្រោះអញ្ចឹងណាវាដុតអាខាងក្នុងនឹងក្តៅប្រមាណ40 50អង្សាហើយបានអាចចំហាយនឹងវាផ្ទុះចេញមកខាងក្រៅកើតនោះអញ្ចឹងគាត់រងទុកវេទនាខ្លាំងណាស់អ្នកដែលជេរផ្ទិចដាសាយើងនោះអញ្ចឹងណាយើងយើងទ្រាំទៅហើយប្រះលោកថាអត់ធ្មត់ហើយដល់ឃើញអត់ធ្មត់ដើរទៅគេថាអូចាញ់ ចាចាលោកនិយាយហ្នឹងគឺនិយាយពាក្យគេហៅប្រជ្រះនៃប្រជ្រះកូនអើយព្រះលោកផ្ដាំឲ្យអត់ធ្មត់បើយើងបើយើងចាញ់គេសុកចិត្តអត់ធ្មត់ទៅអាចាញ់ហ្នឹងគឺយើងអត់ធ្មត់ហ្នឹងបានន័យថាមើលទៅឃើញដូចចាញ់អញ្ចឹងតែយើងអត់ធ្មត់ទេប៉ុន្តែមើលទៅឃើញដូចចាញ់បានចាស់លោកថាចាញ់បានទៅព្រះបើយើងអត់ធ្មត់ស្មើនឹងយើងទទួលពាក្យបដៅរបស់ព្រះ ហើយបើថាយើងឈ្នះចង់មកចាញ់ចង់លបតិចបដាសាគេអានឹងស្មើនឹងមាហើយអានឹងជា ជាចរិតរបស់មានោះអញ្ចឹងណាលោកដៅអញ្ចឹងដែលចាញ់មាផងហ្នឹងព្រះមានចាញ់ណាព្រះព្រះព្រះពុទ្ធសាសនាព្រះដែលយើងជំរុញចតាយើងកាន់តាមនេះមិនមិនលោកមកបួសហើយคลายទៅជាព្រះហើយមកទទួលទោសជំនួសគេណាអត់ទេ ព្រះនោះលោកទទួលទោសមកឆ្អែតលោកកសាងមកឆ្អែតហើយដល់ពេលខ្លាយទៅជាព្រះលេងចាញ់អីទាំងអស់ហ្នឹងឈ្នះទាំងអស់ហើយរឿងនៅលើលោកយើងនឹងប្រមាណមិនមែនលោកយើងនេះលោកទាំង3រឿងនៅលើលោកទាំង3នឹងមានប្រមាណព្រះដឹងទាំងអស់នោះអញ្ចឹងអត់មានអីតាក់ទើមួយព្រះទេរឿងព្រះអញ្ចឹងមិនคล้ายទៅជាព្រះហើយមករងទុកលំបាកទទួលទោសជំនួស បរិស័ទទេអត់ទេព្រះព្រះមានតែទទួលទុកចំនួនណាមួយអត់ផងប៉ុន្តែលោកបដៅលោកបដៅថាណែផ្លូវនេះទៅនរកផ្លូវនេះទៅឋានសួគ៌ផ្លូវនេះទៅដេរិឆានទៅផ្លូវមួយណាទៅទៅលោកប្រាប់តែអញ្ចឹងតាហើហើនៅលើយើងដដែលហ្នឹងព្រះមានប្រកបជាណាព្រះលោកពងៀនតាមិនដូចសាសនាដតីគេបង្កប់បើថាមិនជឿគេបាបសាសនាដតីវាអញ្ចឹង ហើយសាសនាពុទ្ធនោះអញ្ចឹងអាមួយ torch អាមួយ tail អានឹងគេហៅសាសនាអង្វរកន tail you to do ហើយ torch នេះគឺថា torch ផ្លូវប្រាប់ផ្លូវប្រាប់ផ្លូវបញ្យលផ្លូវថាផ្លូវនឹងអញ្ចឹងទៅនឹងជន់ភក់នៅពៀនទួកទួកនៅរក់រីងស្រិលចង់ផ្លូវទៅផ្លូវទួកទួកក៏ទៅទៅចង់ផ្លូវអលីងទៅទៅផ្លូវអលីងគេទៅច្រើន ហើយផ្លូវទួទួមិនសូវមានមនុស្សទៅនឹងទៅនិព្វានទៅឋានសួគ៌ហ្នឹងហើយហើយនរកវាលេងតិចហើយមនុស្សទៅច្រើនគ្នាអញ្ចឹងយើងរើផ្លូវមួយណាយើងរើទៅហើយបើយើងប្រជាពលរដ្ឋខ្មែរក្រមចង់រើផ្លូវចេះចង់រើផ្លូវតស៊ូឆាប់មានសិទ្ធិសេរីភាពហើយមាន ផលប្រយោជន៍ទៅឲ្យ ក្រុមគ្រួសារខំប្រឹងរៀនខំប្រឹងព្យាយាមសិក្សាថែរក្សាវប្បធម៌ពុទ្ធសាសនារបស់ខ្លួន ចំណេះដឹងនៅក្នុងពុទ្ធសាសនាធំណាស់ហើយចេះដឹងនៅក្នុងពុទ្ធសាសនាឲ្យតែច្បាស់លាស់គឺឈប់ខ្លាចទេអត់ខ្លាចទេពុទ្ធសាសនាមានបដៅមនុស្សណាឲ្យខ្លាចផងអត់ទេបើយើងទៅទៅស្ដាយមនុស្សសេចក្ដីនៅជាប់ជាមួយ អាការកំសាន្តនានាគឺយើងខ្លាចយើងខ្លាចបាត់បង់អានោះយើងមិនមែនខ្លាចស្លាប់ទេអត់ទេខ្លាចបាត់បង់អានោះហើយមិនមែនខ្លាចយួនទៀតគឺខ្លាចខ្លាចបាត់បង់អាស្អីដែលជា គិតបានថាខ្លួនឯងត្រូវទទួលថ្ងៃមុខគិតចឹងប្រព័ន្ធប្រព័ន្ធខ្លួនទេប្រយោជន៍ខ្លួនឯងខ្លួនទេហ្នឹងអត់មានខ្លាចជួនទេកណាថាមិនខ្លាចជួនទេប៉ុន្តែខ្លាចបាត់ប្រយោជន៍ហ្នឹងនិយាយអស់ហ្មងទៅនិយាយហែកគេមនុស្សហ្មងអូខេអឺលោកខ្មែរតែមួយគាត់ថាចំពោះខ្ញុំបើដឹងថាស្លាប់ក៏នៅតែតស៊ូដែរ អាយ៉ាខ្មែរក្រមយើងត្រូវតាំងខ្លួនជាអ្នកពូជមន់ជុលទៅបានតាំងយើងមិនបងឥឡូវពូជមន់ជុលតាំងពីដើមណាតាមពិតទៅខ្មែរកម្ពុជាក្រមហ្នឹងគឺថាពីប្រវត្តិសាស្ត្រហ្នឹងបាននិយាយមកហ្នឹងដោយសារខ្មែរយើងអត់មានអ្នកណាពលិចឡើងជីងមកឲ្យខ្មែរក្រមយល់មកអំពីខ្មែរក្រមយើងហ្នឹងសម័យដើម គឺសិតតែជាមេតបទាំងអស់ព្រះអង្គវិរិយធម្មោបានលើកឡើងអស់ម្ដងហើយកម្ពុជាក្រម គឺគេបញ្ជូនសិតតា អ្នកមេតតទាំងអស់ទៅតាមព្រំដែននៅកម្ពុជាក្រោមសិតតែមេតតទាំងអស់ហ្នឹងក៏ក៏ប៉ុន្តែដោយសារចាញ់ចាញ់បញ្ហាដែលគេបញ្ជូនសារមួយចំនួនហ្នឹងធ្វើឲ្យមេមេតតមួយចំនួនហ្នឹងតែតួស្ដាច់មិនបានហើយកាត់ផ្ដាច់ការទំនាក់ទំនងហ្នឹងជាមួយគ្នាធ្វើឲ្យមានការมันយល់ស្របនៅគំនិតគ្នាហ្នឹងវាមានបញ្ហាបន្ទុះស្រាយធ្វើឲ្យបាត់បង់មេតតនឹងមួយចំនួន យ៉ាងធំធេងហ្នឹងគឺថាខ្មែរក្រមយើងភាគច្រើនសិតតែមេតបរបស់ខ្មែរទាំងអស់អញ្ចឹងព្រាបបានដូចកន្លឹងឡើងអញ្ចឹងថាអត់ខុសពីមនជលហ្នឹងទេខ្មែរក្រមយើងសិតតអ្នកតស៊ូពុជពងវងតកូលជាអ្នកតស៊ូការពារជាតិចនិច្ចកាលអញ្ចឹងរហូតមកដល់បច្ចុប្បន្ននេះយើងមើលឃើញថាខ្មែរក្រមអត់តន់សាបសូន្យនៅឡើយទេចំណុចបុគ្គលមួយចំនួនជាពិសេសដូចពួកយើងជាដើមនេះយើងនិយាយរួមទៅការងារនិយាយទៅតាមទ្រឹស្ដីនេះជាដើមក៏ជាការងារតស៊ូមួយដែរ ហៅថាតស៊ូមតិតស៊ូមតិក៏តស៊ូដែរណាកុំកុំស្មានបងប្អូនថាកាន់អាវុធបានហៅថាតស៊ូណាយើងតស៊ូដោយសន្តិវិធីដោយប្រើច្បាប់អន្តរជាតិយកទៅនិយាយដើម្បីចរចាជាមួយអង្គការសហជីវជាតិទៀមទាទាញយួន ទៅឆ្លើយនៅសំណួរទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជាក្រោមសិតសឹងតែជាការងារតស៊ូទាំងអស់គ្នាអាហ្នឹងអាហ្នឹងអាហ្នឹងរឿងពិតអូខេដូច្នេះសរុបមកវិញគឺថាត សិទ្ធិមនុស្សគឺជារឿងសំខាន់យើងត្រូវតែចេះត្មងពីព្រោះដំណើររបស់សហព័ន្ធដែលយើងបានបណ្ដោះបណ្ដាលគឺដំណើរហ្នឹងគឺមានតែសិទ្ធិមនុស្សមួយគត់ដែលអាចធ្វើដំណើរដល់ដល់គោលដៅរបស់យើងដល់កន្លែងកន្លែងនិយាយកន្លែងយើងគេងហ្មងដល់គេហៅថាកន្លែងមុខកន្លែងមុខអញ្ចឹងហ្មងកន្លែងយើងគេងហ្មងដូច្នេះសិទ្ធិមនុស្សហ្នឹងមួយគត់តែគុណវិធីតែមួយគត់ហ្នឹងហើយបើយើងមិនរៀនពីសិទ្ធិរបស់យើងទេ មិនរៀនពីសិទ្ធទូទៅទេគឺយើងអត់ដឹងខ្លួនយើងហ្មងដូចលោកលោកតឹងគាត់និយាយថ្ងៃមុននោះណាលោកលីថាញ់តឹងនិយាយហ្នឹងគាត់ថាបើយើងមិនដឹងសិទ្ធិមនុស្សទេយើងមិនដឹងថាយើងនោះមានអំណាចប៉ុណ្ណាហើយយើងចេះតែឆ្ងល់ហើយយើងមិនព្រមប្រើយើងចេះតែឆ្ងល់ថាអានោះមិនលើគេអានោះយើងរៀបរាប់ហើយបងតឹងបានរៀបរាប់ដែរថា សិទ្ធហ្នឹងមិនមែនយើងនិយាយថាសិទ្ធសិទ្ធហើយយើងមិនធ្វើយើងមិនបានតើតើធ្វើបើយើងបានសិទ្ធមួយវាថាវាកើតពីការងារហ្នឹងកើតពីការងារឥឡូវការងារនិយាយការងារព្យាយាមធ្វើព្យាយាមធ្វើស្ងាត់ស្ងាត់ក៏បានដែរព្យាយាមថែទាំវប្បធម៌ទៅព្យាយាមនិយាយខ្មែរទៅព្យាយាមរៀនខ្មែរទៅព្យាយាមជួយពង្រឹងកូនឲ្យទៅរៀនទៅធ្វើស្ងាត់ស្ងាត់ទៅអញ្ចឹងណា អានោះគឺជាការតស៊ូដែរកំណត់មកតើអានោះគឺជា self determination ហើយយើងធ្វើការងារគុណធម៌ខ្វះអីការងារគុណធម៌មកកកោកណាខំប្រឹងរៀនទៅខំប្រឹងរៀននឹងជួយខ្លួនឯងតាហើយជួយខ្លួនឯងនឹង ជួយ បានន័យថាម៉េចជួយខ្លួនឯងនឹងគឺជួយជាតិហើយមកអំពីថាឥឡូវខ្ញុំកណាក៏ជាជាតិខ្មែរ បើខ្ញុំកណាខំប្រឹងរៀនបានន័យថាខ្ញុំកណាស្រឡាញ់ជាតិតែភាសាខ្មែរនិយាយខ្មែរណាខ្ញុំកណាធ្វើអាខ្មែរធ្វើអាខ្មែរក្រៅមួយនេះឲ្យចេះនេះអានឹងអានឹងមិនជួយជាតិជួយជាតិអីហើយកូនរបស់យើងកូនរបស់យើងវាជាតិអីជាតិខ្មែរក្រៅអញ្ចឹងហ៎ខំបណ្ដោះបណ្ដាលវាឲ្យចេះដឹងទៅអានឹងហើយជួយជាតិហ៎មានទៅណាជួយជាតិនោះដឹងតាអ គ្រួសារយើងចេះតែញើតលិចញើកើតពងៀនគ្រួសារនឹងឲ្យចេះទៀតឲ្យដឹងនឹងហើយជួយជាតិខ្មែរក្រមកជួយបណ្ដឹងដល់ឥឡូវជួយត្រឹមមួយសម្បុកនឹងដល់នឹងជួយជាតិហើយគ្រប់តាក់គ្នានាំគ្នានាំគ្នាជួយមួយសម្បុកចឹងទៅអោះមនុស្សច្រើនរួមគ្នា បាន ជាគ្រួសារគ្រួសារច្រើនរួមគ្នា បានជាភូមិភូមិច្រើនរួមគ្នា បានជាឃុំឃុំច្រើនរួមគ្នាបានជាស្រុកស្រុកច្រើនរួមគ្នា បានជាខេត្ត ខេត្តច្រើនរួមគ្នាបានជាប្រទេសអញ្ចឹងហើយអានោះវាខ្លាយទៅជាជាតិមួយ បាត់ហើយនឹងឲ្យយើងរកជាតិយើងឃើញ បាត់ហើយតើរកជាតិឃើញរកទឹកដីឃើញហើយមុននឹងរកជាតិឃើញរករកសិទ្ធសេរី ភាពឲ្យឃើញសិន បានរកជាតិឃើញចឹងបានលោកបានលោកសំដែងថាអតថាចរិយា ញាតថាចរិយាលោកថាចរិយា មានន័យថាយើងធ្វើខ្លួនឯងយើងណាឲ្យដឹងខ្លួនឯងយើងរស់ឃើញជាតិដល់ខ្លួនឯងយើងខ្លួនឯងយើងកំពុងបំរើខ្លួនឯងយើងហ្នឹងនោះហើយនោះហើយនោះហើយគ្រួសារយើងហ្នឹងហ្នឹងជាហើយបំរើទី2បំរើគ្រួសារយើងបំរើកូនខ្មែរបំរើប្រជាជនខ្មែរបំរើទី3បំរើប្រទេស ខ្មែរហ្នឹងប្រជាជនខ្មែរទាំងនោះជាទេសនាវិជាហ្នឹងណាហ្នឹងណា នោះអញ្ចឹងណាទស្សនវិជ្ជាអញ្ចឹងណាចេញពីយើងយើងធ្វើយើងយើងក៏ជា ខ្មែរក្រោមដែរតែខ្ញុំកណាខំប្រឹងរៀននឹងបានន័យថាជួយជាតិហើយមកពីជួយជួយខ្មែរក្រោមម្នាក់ឲ្យវាចេះនេះកណាអាយើងនេះយើងមិនជួយ ខ្លួនយើងឲ្យវាចេះផងហើយធ្វើម៉េចទៅជួយជាតិជួយខ្លួនឯងមិនទាន់បានហើយគិតទៅជួយជាតិចេះតែតាំងចង់ជួយជាតិចង់ជួយជាតិជួយប្រកាច់យកអីបើខ្លួនឯងអត់ទាន់ចេះផងនៅខ្លាចរហូតនោះ មិនទាន់ដឹងថាអាធម្មជាតិនឹងពិតប្រកបផងមិនដឹងធម្មជាតិវាយ៉ាងម៉េចហើយអត់ដឹងថាប្រះបដៅឲ្យរៀនផងអញ្ចឹងខំប្រឹងអញ្ចឹងអីនិយាយជួនកៅវាជុលមាត់ជុលកសុំអភ័យទោសប៉ុន្តែខំប្រឹងរៀនហ្នឹងហើយខំប្រឹងរៀនអូខេហើយធម្មជាតិជំរុញខ្លួនឯងឲ្យមកកើតជា ខ្មែរហើយបែរទៅជាមិនខំប្រឹងថែរក្សាភាសាខ្មែរទៅចូលមកដល់ ខ្ញុំឈិនឈើនគាត់ថាចិត្តចប់ទៀតហើយគាត់ចូលមកយឺតទៅអត់បានខ្ញុំនឹងគាត់មកយឺតរហូតខ្ញុំគាត់មកយឺតរហូតហើយទេគាត់បានមើលគាត់មើលតាមក្រោយឥឡូវឥឡូវឥឡូវមើលគាត់ថាម៉េចគាត់ថាម៉េចអើគាត់ផ្ដាល់កំទៀតហើយសុំទោសកុណាចូលមកចាំក្រោយចិត្តចប់ទៀតហើយបញ្ចេញថ្ងៃនេះទេឲ្យចូលមកយើងអីបានបញ្ចេញយោបល់អីទេយឺតពេក ស្អែកញោមស្អែកម៉ោងស្អែកម៉ោងម៉ោងម៉ោង4ម៉ោង4ម៉ោង5ចេញមកម៉ោង4ម៉ោង5យប់ល្ងាចស្អែកយើងនឹងកម្មវិធីបន្តទៀតហើយនៅអរគុណណាស់បណ្ដឹងបានគុណបណ្ដឹងបានទេសូមបញ្ជាក់ឡើងវិញ ថាពីកម្មវិធីផ្សាយរបស់យើងគឺថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺវេលាម៉ោង7នៅអូស្ត្រាលីស្មើនឹងម៉ោង4ម៉ោង5នៅស្រុកខ្មែរហើយវាអាច1ម៉ោងកន្លះឬ2ម៉ោង សិទ្ធិមនុស្សហើយកម្មវិធីជួបជុំជាមួយនឹងខ្មែរក្រមសតដែរហ្នឹងហ្នឹងហ្នឹងក្រមសតកម្មវិធីសៅអាទិត្យគឺកម្មវិធីពិសេសសម្រាប់នឹងប្រជាពលរដ្ឋខ្មែរក្រមហ្នឹងហើយហ្នឹងហើយហើយសូមបញ្ជាក់សូមបញ្ជាក់ថា កម្មវិធីហ្នឹងគឺយើងផ្ដោតអារម្មណ៍ទៅលើសិទ្ធិសិទ្ធិមនុស្សឲ្យប្រជាពលរដ្ឋខ្មែរក្រមយកឲ្យបានដឹងអំពីសិទ្ធិរបស់ខ្លួនប្រធានបទយើងដឹងថា អត់ទៅឆ្ងាយពីរឿងប្រធានបទកម្មជាក្រោមទេនិយាយចេះមកណាអូខេអរគុណចា៎បទរបស់របស់ក្រុមយើងថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងគឺថាសុំនិយាយតែបញ្ហាកម្មជាក្រោមពីព្រោះកម្ពុជាក្រោមត្រូវការស្ដាប់រឿងកម្ពុជាក្រោមហើយមិនសូវមានអឺកន្លែងណា មានប៉ុស្ណាវាគ្មិនទេអញ្ចឹងមានតែវាគ្មិនប្រហែលអ្នកហ្នឹងដែលដែលហ្នឹងអឺប៉ុន្តែ វាគ្មិនដដែលដែលវានិយាយផ្សេងផ្សេងដែរអញ្ចឹងអត្ថបទអត់គ្នាតែអត់និយាយដែលដែលទេអូខេពួកកណាចង់លើកឡើងជាថាថាពីពីដើមឡើយកែពួកខ្ញុំកណានៅតិចតូចនៅឯកម្ពុជាក្រមនឹងគ្មានវិទ្យុខ្មែរក្រមស្ដាប់ទេមានតែវិទ្យុអាស៊ីសេរីនឹងលួចស្ដាប់បដាយួននឹងខំបង្ចាប់យកអាវិទ្យុនឹងផងឥឡូវយើងខំព្យាយាមបង្កើតវិទ្យុខ្មែរក្រមដើម្បីឲ្យខ្មែរក្រមក្នុងស្រុកនឹងបានស្ដាប់ពី អឺគោលបំណងរបស់យើងតែយើងចង់ធ្វើអីសម្រាប់ឲ្យខ្មែរក្រមយើងយល់អំពីទឹកចិត្តរបស់បងប្អូនយើងនៅក្រៅប្រទេសម្ដងវិញកុំឲ្យយើងយើងខ្វះកន្លែងព័ត៌មានហ្នឹងហើយយើងជួយគ្នាឲ្យមានព័ត៌មានអីបញ្ជូនមកដៃគុណមកមក KKCC ដល់ឲ្យដឹង ដើម្បីយើងពិភាក្សារឿងហ្នឹងហើយយើងជួយតាមដានមានអីបញ្ជូនមកឲ្យដៃគុណដឹងហ៎ក៏អូខេអរគុណច្រើនសូមឲ្យជួប គុណចាស់សុខភាពល្អហើយនឹងហើយណាសុំនេះដែរជួយឡាយតែគុណផងណាជួយឡាយផងជួយហ្នឹងហើយឡូវតែគុណពងកសាងវត្តកសាងអីសម្បើមជួយឡាយលោកឲ្យលោកមានកម្លាំងទឹកចិត្តកាន់តែខ្លាំងក្លានោះឲ្យផ្កាយឲ្យអីខ្លះដល់ឲ្យផ្កាយឲ្យខ្លះផងផ្កាយហ្នឹងឲ្យបានលុយហ៎ក៏មានអ្នកណាមានសទ្ធាជួយលោក ដុល្លារ2ដុល្លារតែចុចអាបកាយអាបកាយដែលគេលោតឡើងណាបកាយសម្រាប់លោតឡើងចុចទៅបានលុយឯងចូលមកអាត្មាបាទហ្នឹងហើយឃើញបានឃើញចូលបែកបានខ្លះហើយឡើយ20បាទតិចទៀតបាន បានចូលឥឡូវចូលបានចិត្ត100ឥឡូវអូចាជួយដល់អញ្ចឹងហ្នឹងហើយអរគុណចាសូមហើយអង្គមលាសូមបរិញ្ញពូលាបណ្ដាចាស់បាទអង្គមអូបានពូ